ថ្ងៃនេះយើងបានឡាយពិសេសដើម្បីជួបជាមួយនឹងយុវជនរបស់យើងផ្សព្វផ្សាយអំពីប្រពៃណីទំនៀមទម្លាប់របស់យើង ជាបុណ្យប្រជុំបុណ្យកាន់បុណ្យជាថ្ងៃនេះគឺជាថ្ងៃបុណ្យប្រជុំធំ គឺប្រជុំឆ្លងថ្ងៃហ្នឹងហើយគឺ15កើត15រោចខែភទ្របុត្រខែខែភទ្របុត្រឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី5ខែតុលា ឆ្នាំ2021 ពេលនេះយើងបាន live ពិសេសដើម្បីជួបជាមួយនឹងយុវជនរបស់យើងដើម្បីសួរអំពីសេចក្តីសុខទុក្ខអំពីប្រជាពលរដ្ឋយើងនៅដែនដីកម្ពុជាក្រោមដែលកំពុងតែមានការជួបប្រទះនឹង COVID-19 ផង ហើយនឹងរដូវបុណ្យកាន់បុណ្យប្រជុំបុណ្យផងហើយនឹងមានការជួបប្រទះចំពោះបញ្ហាជាច្រើនដែលកំពុងតែជួបប្រឈមមុខ ក្នុងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃផងហើយនឹងថែមទាំងជីវិតរស់នៅរបស់យុវជនរបស់យើងនេះមានការខ្វះខាតផងហើយនឹងចូលរួមប្រពៃណីទំនៀមទម្លាប់របស់យើងផងឥឡូវយើងបានសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបវាគ្មិនរបស់យើងទី1សូមស្វាគមន៍បងប្អូនថៃគឿងដែលមកខាងដែនដីកម្ពុជាក្រផងដែរនៅខាងព្រេនគរណាហើយនឹងសូមស្វាគមន៍បងប្អូនសារ៉ាត់មកពីខាងទួលតមោកតា នៅដីកម្ពុជាក្រោយខ្ញុំផងដែរហើយគុណចាស់សំរិនលោកបានចូលមកដែរប៉ុន្តែបិទវីដេអូអំតានបើកវីដេអូអូខេថ្ងៃនេះយើង បានមកជួបជុំគ្នាសារជាថ្មីដោយសារតែ ស្ថានភាពនៅពេលនេះយើងបានជួបនឹងបញ្ហា Covid ដែរប៉ុន្តែទោះបីយ៉ាងណាក៏ការចូលរួមប្រពៃណីទំនៀមទម្លាប់របស់យើងមិនបានអាចខានឡើយ។ ដូចជាពិធីបុណ្យជំនុំកាន់បុណ្យនៅខាងដែនដីកម្ពុជាក្រនរបស់យើង នៅសូមជូនបងអូនថៃគឿងធ្វើការចាប់អារម្មណ៍ឬការចូលរួមប្រពៃណីទំនៀមទម្លាប់របស់បងអូនទាំងអស់គ្នាតើថ្ងៃនេះយើងភ្លេចភ្លាក់ភ្លេចឲ្យស្លៀកពាក់ខ្មែរណាចូលកម្មវិធីឥឡូវជ្រុលអូខេឥឡូវបងប្អូនគឿងវារាយការណ៍តិចមើលការជួបបញ្ហាហ្នឹងមានការចូលរួមច្រើនទេពិធីបន់ប្រជុំបន់របស់យើង ដល់ថាគុំគុនចាស់គុនចាស់សិនសិនគុនចាស់ចាស់សុបាយសុបាយហឹមជាប់កឹងបានហើយជាប់កឹងបានចឹងថៃគ្រឿងសូមធ្វើការរៀបការធ្វើការរៀបការបាទបាទបាទបាទជាបឋមសូមគ្រប់នឹងស្វាយបង្គំដល់លោកគ្រូសូមបាទគ្រប់ស្វាយបង្គំដល់គ្រូសំរិនសូមជម្រាបសួរដល់លោកគ្រូសារា ផងហើយបងប្អូនរបស់យើងទាំងអស់គ្នានៅទី បងប្អូនជាពលរដ្ឋខ្មែររបស់យើងនៅគ្រប់ទិទីជាបឋមសូមមកជូនពរដល់ពុកម៉ែបងប្អូនរបស់យើងក្នុងថ្ងៃប្រជុំបុណ្យនេះអឺមានសុខភាពល្អសំណាងល្អក្រុមក្រុមគ្រួសារបាទបាទអឺចំណែកដែលខ្ញុំកណាយល់ឃើញនៅ ក្នុងរដូវប្រជុំបានជាបានជាតិប្រពៃណីខ្មែររបស់យើងអាឆ្នាំនេះគឺឆ្នាំនេះគឺជាឆ្នាំដែលពិបាកបំផុត ពីប្រុសដល់ទី1ទៅអាអឺដោយកូវីដឬកូវីដនឹងវាចំនៅត្រង់អារដូវបានប្រជុំខ្មែររបស់យើងពីប្រុសអាបើ3ខែ4ខែនេះបើថារាល់ឆ្នាំរាល់ឆ្នាំឆ្នាំមុនមុនមុនហ្នឹងអឺបងប្អូននៅគាត់ធ្វើបានទៅធ្វើបានលុយគាត់នៅមានមុខរបរការងារធ្វើបានលុយដើម្បីគាត់ត្រៀមនឹងចោះទៅស្រុកដើម្បីរៀបចំ អឺចូលរួមប្រជុំបន់ដូចជាបានសិនដូនតាជាប់ពុកម្ដាយបងប្អូនញាតិញាតិទាំងអស់ប៉ុន្តែមើលដល់ដល់ចូលដល់ឆ្នាំនេះវិញ មិនប្រជុំបាននឹង4ខែដែលបន្ទុះរឿងកូវីដនឹង4ខែដូច្នេះទៅអឺប្រជុំបានឆ្នាំនេះគឺមានបង្អាក់យ៉ាងច្រើនអឺបង្អាក់ទាំងបងប្អូនមិនបានចោះទៅស្រុកផងបង្អាក់ទាំងនេះថាគាត់នៅខ្វះខាតរឿងថាវិការផង ហើយដល់ពេលកន្លែងវត្តហ្នឹងទៅអត់មានបានបើកអុយហោហែដូចជារាល់ឆ្នាំទេឆ្នាំនេះមើលវត្តនីមួយៗហ្នឹងបានឃើញពុទ្ធបរិស័ទហ្នឹងប្រហែលចំនួនទៅ10ណាក់ប៉ុន្តែក្នុង10ណាក់នោះមានឃើញតែបានតែគណៈកម្មការវត្តញោមវត្តទាំងអស់អពុទ្ធបរិស័ទរបស់យើងហ្នឹងអឺมันมันមានมันមានបានទៅចូលរួមហើយប៉ុន្តែដល់ពេលសែននៅផ្ទះវិញមើលសែនលើផ្ទះអឺឃើញបងប្អូនសោះតោះនៅតែក្នុងផ្ទះ4 5ណាក់ចឹង ណាអឺបងប្អូនខ្មែរកម្មជាក្រមយើងច្រើននៅនឹងគឺអឺគ្មានបានទៅវត្តទេគ្មានបានទទួលដូនតាប៉ុន្តែយ៉ាងដែលរិចរាបំផុតនោះមិនមិនអោយបាត់វប្បធម៌ប្រពៃណីជាតិបានជាតិខ្មែររបស់យើងនោះឃើញបានបងប្អូនគាត់នៅទីគ្រប់កន្លែងទោះបីគាត់នៅធ្វើការនៅព្រៃនគរឬមួយនៅបនយើងនៅណាក្ដីគាត់មិនបានចោះទៅផ្ទះប៉ុន្តែពេលពេលម្សិលមិញនឹងថ្ងៃកនេះគាត់ក៏មានសែនឃើញសែនបង្ហោះឡើង Facebook ឃើញក៏ក្រត់ដែរ អានឹងជាការល្អដែលបើសិនយើងមិនបានទៅស្រុកក៏ដោយយើងមិនបានទៅវត្តក៏ដោយក៏យើងមានបានសែននៅក្នុងផ្ទះមិនថានៅឯស្រុកយើងក៏ឬមួយមិនថានៅឯព្រៃនគរឃើញគាត់សែនបង្ហោះឡើង Facebook នឹងឃើញក៏គ្រឹកដែរនេះជាការល្អដែលយើងវប្បធម៌ខ្មែររបស់យើងគឺមិនអោយសាប់សូន្យអឺហើយសោកស្ដាយណាស់ដែលកូនចៅខ្លះគាត់មិនបានត្រឡប់ទៅផ្ទះនឹងគឺសោកស្ដាយប៉ុន្តែយើងត្រូវការ រក្សាគម្រាបរក្សាសុខភាពបើឆ្នាំនឹងយើងមិនបានទទួលបានជាតិប្រពៃណីខ្មែររបស់យើងជាបានប្រជុំបានបានសិនដូនតានេះឲ្យតែយើងមានសុខភាពល្អគឺឆ្នាំក្រោយឆ្នាំក្រោយទៀតយើងនឹងបានរៀបចំដូចជាឆ្នាំមុនមុនយើងទៀតដូច្នេះបងប្អូនក្នុងប្រជុំបាននឹងមានខ្លះទៅអាណត្តិឃើញអាណត្តិបងប្អូនខ្លះគាត់បានចុះទៅផ្ទះគាត់បានជិះម៉ូតូចុះទៅផ្ទះហ្នឹងទៅធំទៅដល់ផ្ទះបើថានៅព្រៃនគរហ្នឹងធម្មតាទៅព្រៃនគរហ្នឹងគាត់បើក ម៉ូតូទៅដល់ខេត្តប្រតាំងហ្នឹង4ម៉ោងអឺ3ម៉ោងជាងដល់4ម៉ោងនៅខេត្តខ្លាំងក៏អញ្ចឹងខេត្តខ្លាំងគេឆ្ងាយតិចគេថា4 5ម៉ោងអញ្ចឹងដូច្នេះដល់ពេលប្រជុំបាននៅបន្ទោះដល់រដូវកូវីដហ្នឹងគាត់គ្មានលុយគ្មានកាក់ដែលនៅបង់ថ្លៃផ្ទះជួលនៅប្រេងកហ្នឹងទៅគាត់បានទៅបើផ្លូវហ្នឹងគាត់ទៅផ្ទះហ្នឹងរំបានទៅដល់ប្រជាជនខ្លះទៅ3ថ្ងៃគេឃុំទៅដល់តាកណ្ដាលផ្លូវទៅនៅចប់មួយថ្ងៃមួយយប់ទៅទៅដល់ទៀតទៅ ឆ្លងមកខេតទៅទៅចប់ពី3ថ្ងៃទៅដូច្នេះរំដល់ទៅដល់ស្រុកទៅដល់ស្រុកហ្នឹងគេគុំតែ4ដល់ថ្ងៃទៀតដូច្នេះរំដល់គេដោះលែងយើងហ្នឹងគឺអស់រួចបានជួបបានដូនតាហើយប៉ុន្តែជាការល្អហ្នឹងឲ្យតែគាត់រក្សាគម្រាបណាគាត់ដើរខ្លះទៅមានម៉ូតូផងខ្លះទៅដើរផងដើរទាំងភ្លៀងទាំងកដៅទាំងអត់ទាំងឃ្លានទាំងគ្មានរួចទៅគាត់ទៅទៅបានទៅគេបើកលើគឺគាត់ទៅបានហ្នឹងគឺជាខ្មែរកម្មជាក្រមរបស់យើងក្នុងឆ្នាំនេះគឺរងទុក្ខរងទុក្ខធ្ងន់ធ្ងន់មែនតើ ឃើញគាត់ដើរអឺទៅស្រុកផងជិះម៉ូតូផងតាមដល់ស្រុកហ្នឹងហើយឥឡូវហ្នឹងថ្ងៃហ្នឹងឆ្ងាយប្រជុំបានធំហ្នឹងគឺគឺគាត់គាត់ទៅស្រុកហ្នឹងក៏មិនបានទៅចូលរួមបានដែរទៅស្រុកហ្នឹងទៅចូលគេឃុំគេឃុំអត់ដល់4 10ថ្ងៃត្រូវបានទៅផ្ទះត្រូវបាននេះហ្នឹងបានទៅផ្ទះហ្នឹងអានេះជាការសោកស្ដាយបំផុតដែលវាចំត្រង់ថ្ងៃប្រជុំបានបើបាទហ្នឹងហើយហើយក៏សូមមកផ្ដាមទៅដល់បងប្អូនទាំងអស់នៅមិនថានៅទីណាទេ ឆ្នាំនេះយើងមិនបានចូលរួម គឺឆ្នាំក្រោយប៉ុន្តែសំខាន់បំផុតគឺសុខភាពរបស់យើងយើងរក្សាសុខភាពរបស់យើងយើងជីវិតយើងនៅមាន គឺបានចិត្តរបស់យើងនឹងថ្ងៃក្រោយថ្ងៃក្រោយនឹងរងចាំយើងមិនខាននឹងសូមបាទការចូលរួមចំណែកនៅពិធីបុណ្យកាន់បុណ្យប្រជុំបុណ្យហ្នឹងក៏ឃើញថាវេទនាណាស់ដែលបណ្ដាលវាល ដើរខ្លះអត់បាយអត់នលឡងឡងណាអូខេឥឡូវប្រគិនគុណចាស់ចម្រិនវិញម្ដងគុណចាស់មានកម្មវិធីថ្ងៃនេះយ៉ាងម៉េចដែរបានដំណើរការយ៉ាងម៉េចដែរគុណចាស់ទូចម្រិនណាជាបឋមសូមនមស្ការចំពោះគុណព្រះនៃបររតនាដែលជាវត្ថុស័ក្តិក្នុងលោកដោយសក្ការៈនឹងបន្តមកសូម ថ្វាយបង្គំប្រាគូដែលសម្រាប់សម្រួលនៅកម្មវិធី KKCC TV នេះជាទីគោរពនិងសូមសួរបងទាំងពីរជាវាកមិនដែលចូលរួមថ្ងៃបញ្ជាតិថាបញ្ជាតិបន្សែនដួនតា ខ្មែរក្រមហៅបន្សែនដួនតាខ្មែរកណ្ដាលនឹងខ្ញុំកណាចង់បញ្ជាក់ថាបន្សែនដួនតានោះនៅក្មេងក្មេងអឺបើថាมันបាន តនបួរៀននេះនឹងលឺបិនសេនដួតានឹងគឺតាមប្រៃណីយើងហើយថ្ងៃខ្មែរក្រមខ្មែរកណ្ដាលគេហៅបិនប្រជុំបិនអឺកណានឹងហើយខ្ញុំកណាអឺអឺសូមរាយរាប់អានឹងរាយរាប់តាមទំនៀមទម្លាប់ចំពោះវត្តខ្ញុំកណាទេខ្ញុំកណាវត្តខ្ញុំកណាបដើមមកគឺរដូវនឹងមិននឹងអឺ នឹងកាន់ប័ណ្ណធំហ្នឹងគឺប័ណ្ណសែនដូនតាហ្នឹងគឺមួយអាទិត្យវាដើមមួយអាទិត្យបោះបាយប័ណ្ណហើយកន្លះខែកន្លះខែធ្វើវេនបានន័យថាធ្វើវេនតាមវេនដែលកំណត់4វេនធំប៉ុន្តែវេនទូចហ្នឹង3ដណ្ដប់វេន3ដណ្ដប់វេនហ្នឹងគេដោយអាស្រ័យភូមិខ្ញុំកណាហ្នឹងវាមិនចប់ឲ្យភូមិនេះនេះគឺនោះដាច់ដោយឡែកអឺគឺហៅវែលហ្នឹងប៉ុន្តែដោយអាស្រ័យមានផ្លូវថ្នល់ជាតិកាត់ស្ទឹង វត្តខ្ញុំកណានឹងនៅចប់ខ្នល់ជាតិ54ហើយមកចំណោះភូមិកណាហ្នឹង350គ្រួសារបើនិយាយទៅជិតជិតខាងហ្នឹងទៅវត្តខ្ញុំកណាហ្នឹងមានចំណោះជើងវត្តហ្នឹងបរសាទហ្នឹងតិចតិចជាងគេអឺហើយបើនិយាយថារដូវកូវីដឆ្នាំនេះហ្នឹងគឺចំពោះវត្តខ្ញុំកណាវាមិនអន់ទេមានតែវាកើត ដូចជាវេនអញ្ចឹងវេន100ឆ្នាំធម្មតាវេនកាន់បិណ្ឌទី1រហូតដល់ទី13ហ្នឹងមិនសូវចូលរួមណាប៉ុន្តែឆ្នាំហ្នឹងវាមួយធំពីរវិញដោយស្រ័យចាស់ចាស់មិនដឹងមិនទេគាត់បែបតិចគាត់ខ្វល់ខ្វាយរហូតដល់យុវជនហ្នឹងគឺខៅកូនកូនវេនទូទូក្នុងមុខវេនធំហ្នឹងគឺគាត់ចូលរួមកោះកោវិញគឺថារាល់ឆ្នាំជាង10ណាឯងតំណាងក្រុងវេនហ្នឹងចា 10ណាកហ្នឹងច្រើនតែគេហៅចាស់ចាស់ទេដល់ឆ្នាំហ្នឹងមកក្រុមវេនដែលថារាល់ឆ្នាំក៏សពក៏ទូចេច្រើនមួយទូទ្វេទ្វេទ្វេដងពីរដងតិចថារាល់ឆ្នាំជាង10ណាកអញ្ចឹងតំណាងក្រុមវេនអញ្ចឹងដល់ឆ្នាំហ្នឹងជាង20ឡើង30ដល់ដូចជាថ្ងៃហ្នឹងរាល់ឆ្នាំលួនតារាល់ឆ្នាំមិនសូវកកកទេថ្ងៃហ្នឹងកកក កកពីពីព្រឹកព្រឹកប្រហែមណាព្រឹកប្រហែមកាត់មកដោយអាស្រ័យរដូវកូវីដហ្នឹងខ្ញុំវត្តខ្ញុំកាលហ្នឹងបានប្រកាសហើយប្រកាសថាអឺវេនព្រឹកប្រហែមចូលមកព្រឹកប៉ុន្តែថ្ងៃហ្នឹងកាត់ប្រហែមកាត់យកចង្ហាន់ហើយណាមួយថ្ងៃហ្នឹងថ្ងៃសិលទៀតប៉ុន្តែកាត់តាកាត់នេះដោយអាស្រ័យយើងថាជុំជុំហ្នឹងរដ្ឋកាគេញ៉ែវត្តខ្លះហ្នឹងគេមិនអោយ អឺឲ្យជួបជុំគ្រាន់តែយកចង្ហាន់យកបាយមកមកពទាហើយហ្នឹងអឺវិលទៅតាចំពោះវត្តខ្ញុំកណាធម្មតាវាវាកើនមួយអាមាក៏ឆ្ងល់ដែរមានពីពីប្រហែលថ្ងៃនេះចេះតែជំរាបឲ្យប្រាក់គ្រូចៅធិការនៅប្លែករាល់ឆ្នាំមកវេននឹងជាង10ណាឆ្នាំនឹងវេនណាក៏ជាង20 30ណាចូលរួមហើយអឺដោយអាស្រ័យ បងប្អូនញាតិរួមកាត់កាត់មកពីថ្ងៃ1ខែនេះនឹងមកពីព្រៀងថ្ងៃ1ខែ10ចូលមកពីព្រៀងខបញ្ញឿងអីវិញហ្នឹងកាត់មិនថនមកដល់ថាទេមកខ្លះនេះតែមកដល់ចប់អាអាសភានគូជាងនោះណាមកមកជួងមកថ្ងៃមកយកទៅហើយតំណាងនិគមបាទនេះថាខេត្តកណាហ្នឹងតំណាងនិគមហ្នឹងយកឡានទៅទៅបញ្ជូន ហើយខាងរដ្ឋការហ្នឹងគេទូបញ្ជូនមកប៉ុន្តែយកមកមិនអោយមកមកមកបថាទេគេអោយទូចតល័យស័កមកតិចថានិគមកញ្ចោងកណាហ្នឹងគេយកមកអត់ញ៉ាំមួយឡែងតិចស្លាអន្តេវាសិចហ្នឹងរដូវហ្នឹងគេមិនរៀនក្មេងមិនរៀនយកចូលអាស្លាអន្តេវាសិចហ្នឹងវាវាទលាយអោយអោយទូនោះថា14ថ្ងៃទៀតនោះបានអោយមកដូច្នេះថ្ងៃហ្នឹងញាតញោមកាត់ ដែលចប់ប្រេងខពីបញ្ជឿងពីដងណៃហ្នឹងមកនៅចប់អត់ទេទោះបីមកក៏បែរថាតែមិនទេអារដ្ឋការហ្នឹងគេអុយយើងនៅបាក់ហើយមាញ់មាញ់ហ្នឹងប្រគូចៅតកាលោកប្រកាសដែរប្រកាសថាថ្ងៃហ្នឹងអាខហុងខខតាវហ្នឹងក្រពីនេះហើយហ្នឹងលែកគេហៅថាមួយឆ្នាំពីរឆ្នាំហ្មងពីថ្ងៃហ្នឹងបបូនអត់រួយ ហើយខ្ញុំកណាថ្មែក្រមហ្នឹងគឺថ្ងៃហ្នឹងអាខហុងហ្នឹងតង់ធ្លាំងលោកប្រកាសដែរថាយកទៅជំនួយដែលញាតញោមខ្មែរនៅក្នុងនិគមកញ្ចោកហ្នឹងមកចប់ហ្នឹង500ណាដែលកាត់មិនថនមកដល់ឋានហ្នឹងទៅជំនួយ3កន្លែង4កន្លែងណោះអើឲ្យគណៈកម្មការហ្នឹងចាត់ចែងទាំងហាន់ហើយអង្គហើយបច្ច័យខ្លះបើថាតាមវត្តនៅក្នុងនិគមហ្នឹងប្រគួតផ្សំគ្នាប្រាស់គ្រូ ហើយតំណាងវត្តហើយគណៈកម្មការហ្នឹងថាក្រោយពីចង្ហាន់ហើយហ្នឹងប្រម៉ែប្រមូលគេហៅរបស់ថ្មងថ្មងហ្នឹងយកទៅជូនពួកកាត់ថប់អានេះជួយល្អបានជួយសង្គ្រោះគាត់មកវាក្នុងនេះគុំកណាហ្នឹងលុកប្រកាមវិញថា500ណា500ណាតែខ្មែរយើងបងប្អូនខ្មែរប៉ុន្តែយកទៅជំនួយប្រហែលជាតង់តង់ជាតិយួនខ្មែរយើងហ្នឹង បានហុកទាំងអស់គ្នាហើយហើយហើយប្រាគ្រូចៅអធិការខ្ញុំកណាហ្នឹងកាត់លោកហ្នឹងគឺតំណាងរាជដែរតំណាងរាជនិគមដែរដូច្នេះលោកទីអារាលោកទៅទៅខ້ອຍខ້ອຍរឿងហ្នឹងដែរណាមិញហ្នឹងលោកថាឲ្យបច្ច័យដែរនោះរាប់បាតទេមិញហ្នឹងម៉ាហ្នឹងថាអាចជូនជាបច្ច័យបានគឺជូនទៅតិចថាមានគោលទួចឬមួយ ជូនលុយនឹងដើម្បីទិញថ្នាំដង្កូវអីអញ្ចឹងណាណាហើយអឺចំពោះវត្តខ្ញុំកណាឆ្នាំនឹងតិចថាខ្ញុំកណាចង់និយាយថាអឺក្រុមវេនហ្នឹងគេប្រគិនបច្ចាយមធ្យមគឺមួយលានឡាស់ឡើងគឺ2លាន3លានតាមក្រុមវេនទូចធំអឺក្រុមវេនដល់ញីនោះបើខ្ញុំកណា ប៉ាស្មានគឺតម្លៃប្រហាក់ប្រហែលជា100ឆ្នាំដែរឆ្នាំហ្នឹងសរុបលុបសរុបថាបច្ច័យដែលគេសម្រាប់ប្រគិនប្រសង់នឹងចាត់ចែង3ដណ្ដប់ថ្ងៃអើ4ដណ្ដប់ថ្ងៃនឹងគឺក្រោយនឹងលុបចែកមិនចែកគឺថាវេនទី1ហ្នឹងប្រមូលហ្មងអញ្ចឹងប្រគិនតែម្ដងមកលាមឡាយអញ្ចឹងទុកដល់ចុងក្រោយចាប់វេនអញ្ចឹងសរុបមកប្រគិនបច្ច័យហ្នឹង ប្រសង់តែម្ដងហើយឆ្នាំហ្នឹងប្រសង់ហ្នឹងមានរៀបដែរបានមកអង្គមកលៀនយកលោកប្រកាសហ្នឹងហ្នឹងលោកប្រកាសហ្នឹងមកលៀនហើយរាល់ឆ្នាំ24លានឆ្នាំហ្នឹងបានមក29លានស្រុកតាំងបច្ច័យរាប់បាតមិញហ្នឹងបានជាយ៉ាង2លានទៀតក៏បាន29លានហើយលោកមកចំណូលកើនកណាអូចំណូលវាទូកើនជាង100ឆ្នាំទៀតនិយាយខ្ញុំកណានិយាយតាមពិតតាមវត្តវត្តខ្ញុំកណា ហើយខ្ញុំកណាដឹងថាគាត់ខ្ញុំកណាក៏ចន់នៅបាត់តែរឿងអង្គអីហ្នឹងមិនខ្វះទេម្លែស្រុកស្រែហ្នឹងគឺថាជុំជុំហ្នឹងវាស្រែទាំងអស់អាទឹកគួនស្រែហ្នឹងដុះតាមផ្លែតាមហត់ផ្លែតាមនេះនេះវាស្នុកទេនៅក្រខ្សត់ដល់ញាតញោមដែលកាត់នោះចប់ហើយប្រេនក្រយនោះអានោះវុទ្ធនីអាប្រេនករបិនយើងដងណែហ្នឹងវុទ្ធនីណាហើយអឺញាតញោមក៏ចង់មកថា ទំលូមកស៊ីដួងតាប៉ុន្តែ មកដល់มันចិត្តដល់តាឯងឧទាហរណ៍ទីថាភូមិស្រីស្រុកអឺចប់ហើយនឹងអូទៅទឹងប៉ុន្តែគេយកមកគេចាត់តលឯសាក់ក្នុងអាហ្នឹងអាហ្នឹងអាហ្នឹងកម្មវិធីគេធ្វើអញ្ចឹងដើម្បីកុំឲ្យវារោគវាឆ្លងរាលដាលទៀតបើយើងណានឹងកណាដឹងថាมันអោយរោគរាលដាលហើយស្នុកគេគ្រប់គ្រប់ក្រងហ្មងពីទៅដល់យើងមកហើយហើយយើងមកតាបានគឺយើងបកាហើយដល់បកាអញ្ចឹងទៅ គេខ្លាចគេថាបាក់ទំនប់ណាសំបីទៅអញ្ចឹងគេគ្រប់គ្រងមិនចង់គ្រប់ហ្នឹងមកពីអាផ្លូវដងណៃដងណាអាផ្លូវលងអាងហ្នឹងមកហ្នឹងប្រហែលខេតហ្នឹងគឺចាប់បានលេងហ្នឹងមួយសំបីតើគេរាំងបង្ក្រាស់ហ្នឹងនេះនោះទម្លាយទៅប៉ុន្តែអាហ្នឹងយើងមិនថាកំហុសរបស់រដ្ឋាភិបាលឬមួយញាតញោមគាត់ទេយើងកុំដៀលគាត់មកពីគាត់នូនឡើងហ្នឹងវាក៏មានជំនួយជាង 2K 3K ខ្លះក៏មានបានផងអត់ធម្មរួចអាហ្នឹង អានឹងបើនិយាយដល់ទៅអានឹងបន្ទុកលើរដ្ឋាភិបាលអញ្ចឹងដល់ចាត់តលេខសាក់ឲ្យមិនចាត់តប្រកាសមិនគិតគូរដល់គ្នា កណានឹងមិនគិតគូរឲ្យបើតាមកណាមើលវិធីសាស្ត្រនៃប្រទេសនានាហ្នឹងយើងយកមេរៀនទៅគេយកមកទៅអនុវត្តទៅអាឡូដល់ពេលបាក់ទំនប់យើងមិនមែនតើរស់ឯរូបហ្នឹងតើអូអូវដូចជា ប្រទេសគេអញ្ចឹងដែរទីបំផុតយើងបាយធ្វើតើយើងត្រូវធ្វើតាម ប្រទេសគេអញ្ចឹងដែរ ឧទាហរណ៍ណាត្រូវជំងឺត្រូវចាត់តល័យស័កក្នុងតាគឺចាត់តល័យស័កក្នុងតាដែលចូលរួមគេរួមអានោះវាបានវាទៅឥឡូវចំណាត់ការតាមគេប៉ុន្តែមិននឹងចំណាត់ការធ្វើនឹងធ្វើឲ្យរះនឹងផ្លាក់ទឹកចិត្តទេណាខ្ញុំកណាចង់វិភាគថាក្រោយពីរដូវកូវីដនេះសេដ្ឋកិច្ចនៅប្រទេសវៀតណាមនោះពិបាកឡើងណាស់មកពីកម្មករអឺក្រុមហ៊ុនអភិវឌ្ឍប្រទេសដោយអាស្រ័យរោងចក្រ តែដល់កម្មកនឹងទូបើនិយាយទៅថ្លៃណូតវៀតណាមនឹងវាមិនដល់ប្រទេសគេផងប្រាក់កណ្ដាលប្រទេសគេទៅអាថ្លៃឈ្នួលហើយកម្រាមមានសដល់ពីមានអាសន ជាងកម្រាមណាកម្រាមណូទុននេះក្នុងខ្លួនណាហើយអារោងចក្រនឹងមិនជំនួយហើយដល់ពេលអញ្ចឹងដល់ចូលមកហើយនឹងកាត់ប្រកាហើយកាត់លែងហើយទូបីមួយខែក្រោយមួយខែ50លែងកាត់ហ៊ានឡើងខ្លាចកាត់ប្រកាជាងដល់កាត់ខ្លាចដែរគាត់ភ័យគម្រាមអ៊ីសវត្ថភាពរត់ចាប្រកាស ជំនួយដល់ពេលមកដល់តាស់ហើយដល់កាគេនោះចប់អត់ឃ្លៀមមកជំនួយដល់ពេលមកដល់តាស់បាន មានលុយណែវាអញ្ចេះវិញណែវបន្ទួយវិញកណាហើយកណាសុំមួយរួមខាងដើមប៉ុណ្្នឹងទៅចោះអរគុណណាស់ទាំងធ្វើសេចក្តីរាយការណ៍ពីស្ថានភាពនៅទីនោះ យើងមើលថាឃើញថាប្រជាពលរដ្ឋនឹងបាន មានការចូលរួមច្រើនដែរក្នុងវត្តទេណាកណាណាអញ្ចឹងក៏ប្រាក់ចំណូលដូចលើសជាងមុនវិញអត់មានមនុស្សអត់មានលុយចូល canal dan lui កើតអូខេតែនេះដែរព្រោះអាដោយអាស្រ័យកើតនឹងដោយអាស្រ័យរាល់ឆ្នាំមានរាប់បាត កម្មវិធីរាប់បាតថ្ងៃសែនលួនតាគ្រូណាវត្តកាត់នឹងរាប់បាតជុំក្រោយហៀដល់នេះឆ្នាំនេះយើងមិនហ៊ានរាប់ទេរាប់ខ្លាចប្រត់ថាពិបាលគិតថាយើងមិនចេះចោះទៀតតែប្រាគូចៅតាលោកនិយាយអញ្ចឹងដែរប៉ុន្តែលោកថាដែរលោកថាខាងដើមបើ បើអារូបនោះវា ស្រួលទៅយើង ប្រព្រឹត្តក្របបាតឃើញនោះបតាំងតែងហើយបតនបតនអញ្ចឹងយើងមិនហ៊ានពពកប្រការច្រើនណាខ្លាចកាលណាគេឃើញរូបភាព យើងបាញ់ឡើងជាងទៅបងប្អូនគាត់ឈឺចិត្តណាញាតិញោមគាត់ឈឺចិត្តណាគាត់អាចទោះក៏បាក៏រដ្ឋាភិបាលគ្រប់គ្រងណាតាមកណាយល់អញ្ចឹងណាអូខេឥឡូវមកជួបបងប្អូនសម្រិនវិញម្ដងដើម្បី ឆ្លើយតបឬក៏ធ្វើសេចក្តីរាយការណ៍ផ្នែកខាងតំបន់ប្អូនរស់នៅនោះតើមាន បញ្ហា អីកើតឡើងហើយមានការចូលរួមច្រើនយ៉ាងណាដែរបងបើកមីក្រូហ្វូនបងណាគ្រូអឺជាបឋមសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងសូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់គ្រូទាំងពីរព្រះអង្គនិងសូមគោរពបង ថាត់គ្រឿងអឺ ព្រមទាំងសូមធ្វើសេចក្តីនឹករលឹករាប់អានដល់បងប្អូនជនរួមភាសាខ្មែរទាំងអស់ដែលកំពុងតែតាមដានទេសនាអឺចំពោះបញ្ហាដែលបច្ចុប្បន្ននៅខាងដែនដីកម្ពុជាក្រមក៏ដូចជានៅខាងបឹងយើងនេះក៏បានរាយការណ៍ជាច្រើនដងណាស់ហើយក៏ប៉ុន្តែនៅស្ថិតនៅពេលនេះគឺនៅក្នុងរដូវកាលនៃកម្មវិធីបន់ជុំបិណ្ឌអញ្ចឹងវេទិកាដែលបានប្រពឡើងមកនៅក្នុងថ្ងៃនេះគឺ និយាយច្រើនគឺតាក់ទងអំពីការកាន់បិណ្ឌនិងថែរក្សានៅទំនៀមទម្លាប់ប្រពៃណីចំពោះបងប្អូនកម្មករកម្មការណីខ្មែរដែលគាត់ធ្វើការនៅ ខាងបន្ទាងនេះឬក៏នៅ ព្រៃនគរគឺមួយរយៈនេះពួកគាត់បានវិលទៅស្រុកកំណើតនេះគឺសឹងតែ50%ទៅហើយអញ្ចឹងគឺបច្ចុប្បន្នគឺគាត់ទៅច្រើនហើយខ្លះទៅក៏ជាប់ស្ទះមិនតាន់បានទៅដល់ផ្ទះហើយខ្លះទៅក៏បានទៅដល់ផ្ទះហើយប៉ុន្តែធ្វើចាក់តាឡៃស័កនៅឯផ្ទះមិនបានទៅណាទេ អានេះជាការពិតដែលបច្ចុប្បន្ននៅខាងដែនដីកម្ពុជាក្រោមចំពោះការថែរក្សាទំនៀមទម្លាប់ប្រពៃណីទោះបី Covid រាតត្បាតខ្លាំងយ៉ាងណាក៏បងប្អូនបរតខ្មែរក្រមគឺមិនបានភ្លេចឬក៏ចោលនៅទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់ដែរទោះបីពួកគាត់មិនបានទៅស្រុកក៏ពួកគាត់នេះបានផ្ញើជាថវិកាតាមបន្តិចបន្តួចដើម្បីធ្វើបន់មួយ បាយមួយវែកសណ្ដែកអង្គរដើម្បីទៅរាប់បាតព្រះសង្ឃឬក៏ពឹងពលររៈញាតមិត្តមេដាបេដាហ្នឹងយកទៅធ្វើបន់នៅឯស្រុកហើយមួយចំណែកទៀតខ្លួនឯងរបស់ពួកគាត់ក៏ពួកគាត់នឹងបានរៀបចំជាសំណែនដើម្បីខ្សែស្វាយជាហៅថាបង្ហាញនៅកតញ្ញូកតវិធីថាធម៌ដែលដឹងនៅគុណោបការៈដល់អ្នកដែលមានគុណដែលបានស្លាប់ទៅហើយគឺមានធ្វើពិធីសែនថ្វាយបន្តិចបន្តួចទៅតាមអឺ ទំនៀមទម្លាប់ប្រពៃណីដែលបានបន្សល់ពីដូនតាមកអញ្ចឹងកម្មវិធីកាន់បិណ្ឌជុំបិណ្ឌនេះវាជាទំនៀមទម្លាប់មួយដល់អឺល្អដែលខ្មែរយើងនឹងបានបង្កើតឡើងមកនឹងគឺសម្រាប់ឲ្យយើងទាំងអស់គ្នានឹងជួបជុំគ្នាធ្វើបន់ប៉ុន្តែវាជាអកុសលឆ្នាំនេះជំងឺវិរាតបាតខ្លាំងហើយជាបងប្អូនកម្មករកម្មការនៃខ្មែរយើងនឹងក៏គាត់មិនបានទៅស្រុកជុំគ្នាដូចជារាល់ឆ្នាំបានត្រឹមតែ មើលតាមទូរស័ព្ទឬក៏អនុមោទនីកុសលនឹងតាមទូរស័ព្ទទេពាក្យថាភ្ជុំភ្ជុំបិណ្ឌភ្ជុំបិណ្ឌនឹងភ្ជុំនឹងមកពីពាក្យថាការជួបជុំជុំគ្នាបិណ្ឌដាក់បិណ្ឌដាក់នឹងប្រែថាព្រំបាយអញ្ចឹងការជួបគ្នាដើម្បីយើងរាប់បាតក្តីឬក៏យើងបោះបាយបិណ្ឌក្តីជួបគ្នាដើម្បីធ្វើកុសលផលបន់អីក្តីអានេះគឺជាការជួបជុំគ្នាដើម្បីយើងញ៉ាំកុសលទៅតាមវត្តអារាមនីមួយៗ អឺការដែលយើងកាន់បិណ្ឌជុំបិណ្ឌហ្នឹងវាយើងចែកចាញ់ទៅវាមាន4ចំណុចអានេះដែលយើងទាំងអស់គ្នាឲ្យបានជ្រាបអឺយើងរាប់អំពីថ្ងៃ100ខែភៈត្របត់រហូតមកដល់ថ្ងៃ1500ខែភៈត្របត់នេះគឺអឺវាវាមានចែកជា4ចំណុចទី1គឺការកាន់បិណ្ឌការកាន់បិណ្ឌហ្នឹងមានន័យថាទំនៀមទម្លាប់នេះខ្មែរយើង ពីដើមមកហ្នឹងគឺពួកគាត់កាន់បិណ្ឌហ្នឹងមិនមែនតែកន្លះខែទេគឺពីមុនហ្នឹងមកទៀតគឺមានរហូតដល់ 3ខែឬក៏1ខែនោះហៅថាវេនឬក៏ទំនុកបំរុងប្រសង់ដែលក្នុងកាន់ប្រវសានឹងដល់ពេលក្រោយមកទៅការកាត់បន្ថយទៅខ្មែរយើងនឹងទៅធ្វើការធ្វើអីច្រើនស្រុកនេះស្រុកនោះឆ្ងាយទៅអញ្ចឹងកាត់បន្ថយគឺមកដល់ការដាក់បិណ្ឌហ្នឹងត្រឹមតែកន្លះខែវិញអញ្ចឹងការដាក់ បិណ្ឌឬកាន់បិណ្ឌហ្នឹងគឺ ខ្មែរយើងហ្នឹងគឺអ្នកទាំងអស់គ្នាគឺតែងតែទៅវត្តបដូរវេនគ្នាវេន1វេន2វេន3រហូតទៅដល់វេនទី14វេនទី14មួយចំណែកមួយចំណែកទៀតនៃមួយទៀតគឺហៅថាសែនដូនតាសែនដូនតាហ្នឹងគឺគេយកថ្ងៃ14ថ្ងៃ14រោចខែភក្របត់ថ្ងៃ14រោចខែភក្របត់ហ្នឹងគឺសែនដូនតាប៉ុន្តែក្នុងអត្ថន័យនៃការសែនដូនតាហ្នឹងវាមានចែងទៅជាច្រើនចំណែក ការសានដូនតានេះទី1គឺរៀបចំជាដង្វាយថ្មៃគ្រឿងសក្ការៈមានមហូបចំណីត្រីសាច់បង្អែមនិងចំអាបអីជាដើមរៀបចំដើម្បីសែនឲ្យទៅដល់ម្ចាស់ទឹកម្ចាស់ដីឬក៏ជាដូនជាតារុក្ខរៈអ្នកតាជាដើមនឹងដើម្បីហៅថាសុំសេចក្តីសុខសេចក្តីចម្រើនឬក៏ធ្វើបង្ហាញនៅកតញ្ញូកតវិធីតាធម៌របស់ទៅដល់អ្នកដ៏មានគុណមួយចំណែកទៀតការសែនដូនតានេះជាពិសេសថ្ងៃ14រោចគឺ បងប្អូនបរតខ្មែរក្រមហ្នឹងគឺពួកគាត់ធ្វើទីមួយគឺជួបជុំសាច់ញាតិដើម្បីយកមហូបអាហារឬក៏ទិញសម្លៀកបំពាក់ប្រពៃណីឬក៏ទិញនៅរបស់របរប្រើប្រាស់ជូនទៅដល់មេដាបេដាអ្នកមានគុណក៏ដូចជាប្រគេនទៅដល់ព្រះភិក្ខុសង្ឃអ្នកមានសិលហើយបែបហ្នឹងអានេះការអត្ថន័យនៅក្នុងត្រង់កន្លែងដែលយើងហៅថាសែនដូនតាសែនដូនតាហ្នឹងមិនមែនយើងសែនតែស្ពកឬក៏សែនតែ មហូបអាហារឲ្យទៅដល់អ្នកស្លាប់ទេគឺយើងកុំភ្លេចសែនឲ្យដល់មនុស្សរស់ផងអត្តន័យដែលចាស់ពីដើមលោកថាតាសែនដូនតានេះគឺសំខាន់បំផុតគឺអ្នកដែលនៅរស់បាទដល់មេដាបេដាញាតិការបស់យើងនេះដែលជាអ្នកមានគុណរបស់យើងនេះដែលគាត់នៅរស់គឺយើងត្រូវសែនថ្វាយគាត់បែបម៉េចបណ្ឌិតពាក្យថាសែននេះមានថាជូនអញ្ចឹងយើងត្រូវរៀបចំជាថវិកាឬក៏អឺមានជាវមហូបចំណៃត្រីសាច់អីយើងជូនគាត់ទំនុកបំរុងណាគេហៅធ្វើបន់តាន់ខែភ្លឺបែបហ្នឹង អញ្ចឹងរវ័នតនខែភ្លឺបានន័យថាមេដាបេដារបស់យើងនឹងជាព្រះនោះហ្នឹងគឺគាត់កំពុងនៅនោះអញ្ចឹងយើងទាំងអស់គ្នាហ្នឹងគឺយើងជូនជាថាវិការទោះបីយើងមិនបានទៅដល់ដូចខ្ញុំកណាជិះមិនបានទៅស្រុកទេខ្ញុំកណាបានផ្ញើជាថាវិការបន្តិចបន្តួចដើម្បីឲ្យញោមឬក៏ដើម្បីជូនមៀមវិញនេះគាត់យកទៅធ្វើបន់នៅស្រុកនេះហៅថាការសែនសែនហ្នឹងគឺការជូនបែបហ្នឹងហ៎មិនមែនយើងតចាំបាច់ថាសែនតែមួយមុខយើងដាក់បាយស្ពោកឲ្យឲ្យសម្អោចវាស៊ីរោមឲ្យដុតធូបចោលទេ អានោះជាការមួយដើម្បីយើងបង្ហាញនៅកតញ្ញូតាធរដែលយើងរលឹកដល់ពុព្វការីជនរបស់យើងអានេះហៅថាកន្លែងដែលចំណុចបនសែនដូនតាហើយចំណុចទី3ចំណុចទី3ហៅថាភ្ជុំបិណ្ឌពាក្យថាភ្ជុំបិណ្ឌដូចខ្ញុំកណាបាននិយាយហើយភ្ជុំការជួបជុំអញ្ចឹងការជួបជុំគឺនៅក្នុងនៅក្នុងថ្ងៃ15រោចជាពិសេសគឺថ្ងៃនេះថ្ងៃ15រោចនេះគឺជាថ្ងៃពិសេសបំផុតដែលខ្មែរយើងទាំងអស់គ្នាតែងតែស្គាល់ហើយក្នុង ថ្ងៃនេះគឺប្រជាពលរដ្ឋខ្មែរអ្នកកាន់ពុទ្ធសាសនាគឺគាត់មិនដែលចោលវត្តបាគឺពួកគាត់តែងតែទៅវត្តជាពិសេសនៅក្នុងថ្ងៃជុំបញ្ចប់នេះឯងទីមួយពួកគាត់យកចង្ហាន់វ៉ាន់ជន់ដើម្បីយកទៅវត្តធ្វើបន់សុនទានសមាទានសិលដើម្បីឧទ្ទិសកុសលថ្ងៃនេះគឺជាថ្ងៃសំខាន់បំផុតដែលថ្ងៃ15នេះគឺយើងដើម្បីឧទ្ទិសកុសលទៅដល់ពពុះប្រែតហើយពពុះប្រែតមាន4ប្រភេទទៀតនោះមាននៅក្នុងសិភើ មេលិនបញ្ហាដែលសម្ដែងថាពួកប្រែតដែលបរិភោគដោយខ្ទូឈាមពួកប្រែតដែលបរិភោគដោយភ្លើងពួកប្រែតដែលអឺអត់ចំណាយអាហារឃ្លានអាហាររហូតមួយទៀតពួកប្រែតដែលទទួលផលដោយការឧទ្ទិសឲ្យអញ្ចឹងដោយការឧទ្ទិសឲ្យនេះត្រង់កន្លែងត្រង់កន្លែងចំណុចនេះគឺយើងជាជាកូនចៅជាអ្នកមានកតញ្ញូកតវិធីតាធរនេះគឺយើងទៅវត្តនៅក្នុងថ្ងៃ15នេះយើងសរុបកុសលដែលយើងបានកាន់បិណ្ឌពីថ្ងៃ1រោចរហូតមកដល់ថ្ងៃ15នេះដើម្បីយើងឧទ្ទិសកុសល ជូនទៅដល់ពួកគាត់អានេះអត្ថន័យនៅក្នុងថ្ងៃប្រជុំការជួបជុំនោះទី1ក្នុងលក្ខណៈបង្ហាញនៅអត្តសញ្ញាណប្រពៃណីហើយថែរក្សាទំនៀមទម្លាប់របស់យើងផងហើយដើម្បីយើងបាននៅបនកុសលនិងដោយអតិកុសលនេះទៅដល់អ្នកដែលស្លាប់ទៅហើយផងហើយចំណែកនៃទី4នៃទី4នោះគឺថ្ងៃចុងក្រោយទៀតគឺជាថ្ងៃស្អែកថ្ងៃមួយកើតថ្ងៃមួយកើតខែអាសត់គឺយើងជូនដូនតា ហើយភាគច្រើនខ្មែរយើងមានដាក់បិណ្ឌសែនដូនតាភ្ជុំបិណ្ឌមកកាន់បិណ្ឌសែនដូនតាភ្ជុំបិណ្ឌនិងជូនដូនតាអាជីថ្ងៃមួយកើតគឺគេធ្វើវិធីជូនដូនតាគេរៀបមានចំរៀបចំជាទូបជាសំណែនគេដាក់តាមទូកតាមអីដើម្បីគេបណ្ដែតទឹកជូនដូនតាទៅស្រុកបណ្ដែបើនិយាយតាមផ្លូវថតដូនតាយើងមិនបាច់ជូនក៏គាត់ទៅដែរហើយបើមិនបាច់ហៅ ហ្នឹងក៏គាត់មិនបានទទួលដែរយើងមកទិលកសលតើកាលណាយើងរំលឹកដល់គាត់បានគាត់នឹងអាចមកទទួលកសលយើងបានប៉ុន្តែ ខ្មែរយើងបានបង្កើតវិធីនេះបែរឡើងមកបែបនេះគឺសម្រាប់ដាស់តឿននិងក្រើនរំលឹកដល់កូនចៅខ្មែរយើងទាំងអស់គឺឲ្យរលឹកនឹកដល់គុណូបការៈនៃបុព្វការីជនដែលជាអ្នកមានគុណរបស់យើងអញ្ចឹងថ្ងៃស្អែកនេះគឺនៅមានវិធីមួយទៀតគឺហៅថាវិធីជុំដូនតាគឺមិនចោលទេចំពោះខ្មែរកម្ពុជាក្រមតែមិនដឹងថានៅ ស្រុកខ្មែរនៅខ្មែរកណ្ដាលហ្នឹងមិនដឹងថាមានកម្មវិធីបែបណាខ្ញុំកណ្ដាលហ្នឹងក៏មិនបានសូវសិក្សាស្រាវជ្រាវក្នុងខាងនោះដែរប៉ុន្តែដោយឡែកនៅដែនដីកម្ពុជាក្រោមនេះគឺនៅមានវិធីនេះជូនដូនតាអ្នកខ្លះជូនដូនតារហូតដល់ថ្ងៃ300នោះវត្តខ្លះអញ្ចឹង2 3ថ្ងៃអញ្ចឹងនេះជាទំនៀមទម្លាប់មួយដ៏ល្អប្រសើរហើយខ្ញុំកណាក៏សូមសរសើរទឹកចិត្តប្រជាពលរដ្ឋខ្មែរក្រមត្រង់មួយចំណុចនេះការកាន់បិណ្ឌរបស់ប្រជាពលរដ្ឋខ្មែរក្រមគឺប្រកបស្រុះគ្នាណាហើយសាមគ្គីគ្នាណា បើស្រុកខ្មែរទៅបោះបាយបិណ្ឌនិយាយពីការដាក់បិណ្ឌបោះបាយបិណ្ឌស្រុកខ្មែរទៅបោះបាយបិណ្ឌគឺទិញបាយបិណ្ឌយកទៅបោះមិនតែអ្នកមានអ្នកធ្វើបាយបិណ្ឌហ្នឹងដើម្បីលក់នៅមុខវត្តហើយយកទៅបោះប៉ុន្តែដោយឡែកខ្មែរកម្ពុជាក្រោមគឺជុំគ្នាទៅដេកនៅវត្តហើយដាំបាយបិណ្ឌនៅវត្តយកទៅបោះដូចជានៅខេត្តមាត់ជ្រូកក្នុងខ្ញុំកណាកន្លះខែហ្នឹងគឺពួកគាត់ហ្នឹងមកបួលគ្នារៃអង្គគ្នាម្នាក់មកកំពង់មកគីឡូកន្លះគីឡូអីយកទៅវត្តហើយគាត់ គាត់ឡើងព្រឹកហ្នឹងធ្វើចង្ហាន់ប្រគេនប្រសង់ហើយចំអិនរួលបាយបិណ្ឌហ្នឹងជុំគ្នាទាំងយាយតាតែក្មេងៗសបាយណាតែពេលអញ្ចឹងទៅគាត់ហៅតការសាមគ្គីពេលពេលហ្នឹងហើយពួកគាត់ពូតជាអាបាយបិណ្ឌម្ដុំម្ដុំចែកគ្នាអានេះហៅថាការសាមគ្គីរបស់គាត់ហ្នឹងគឺទលំទលាយណាហើយបាននៅវត្តកលាស់ខែណាពួកគាត់បានបបោនៅសម្អាតអារាមវត្តបោចស្មៅបោចអីកាប់អ៊ុសពុះអ៊ុសលាងសម្អាតវត្តគ្រប់បែបគ្រប់បែបសពយ៉ាង ហើយបង្ហាញអំពីទឹកចិត្តនៃការសាមគ្គីគឺឃើញថាល្អប្រសើរមែនទែននេះចំពោះនៅដែនដីកម្ពុជាក្រមជាពិសេសគឺកន្លែងដែលខ្ញុំកណាធ្លាប់ទៅរីវត្តដែលខ្ញុំកណាធ្លាប់ទៅសិក្សាឬក៏នៅខេត្តដែលបាត់ជ្រូកកណាជាដើមក្តីគឺនេះជាការសាមគ្គីមួយដើម្បីយើងទាំងអស់គ្នានឹងចូលរួមក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីហើយលើកស្ទួយនៅវិស័យពុទ្ធសាសនានេះឲ្យកាន់តែ រីកចម្រើនដែលដឹកនាំដែលធ្វើទៅតាមកន្លងនៃមេគារបស់ប្រពុតគឺការសាមគ្គីនេះឯងជាសំខាន់បំផុតគឺការសាមគ្គីកណាជាខ្ញុំកណាសូមចូលរួមបាទសូមសួរបន្ថែមបងអូនដើម្បីថែរក្សាប្រពៃណីហ្នឹងតើយើងប្រពៃណីបែបហ្នឹងតើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យបានគង់វង្សតរៀងទៅបងចំពោះការថែរក្សាប្រពៃណីទំនៀមទម្លាប់នេះគឺសំខាន់គឺយើងទាំងអស់គ្នានឹងត្រូវតែយល់អំពីប្រពៃណីនេះសិន មួយទៀតជាពិសេសអ្នកដែលបានយល់ហើយជាពិសេសដូនតារបស់យើងម៉ែឪឬក៏យើងជាអ្នកដែលយល់ដឹងអំពីវប្បធម៌ប្រពៃណីនៃបនដូនតានេះហើយយើងត្រូវតែពន្យល់ទៅដល់អ្នកដែលពួកគាត់នឹងមិនបានយល់ដល់ពេលណាដែលពួកគាត់យល់ហើយគាត់ស្គាល់ឬកលនៃវប្បធម៌ប្រពៃណីហើយគាត់ពួកគាត់នឹងខំថែរក្សាណាដូចជាបច្ចុប្បន្ននៅតាមបណ្ដាវត្តអញ្ចឹងក្មេងៗដែលពួកគាត់ទៅវត្តបោះបែបិនឬក៏គាត់ទៅយុជខណ្ឌទៅវត្តតាមហ្នឹងគឺអាស្រ័យមេបាអាណាព្យាបាលរបស់ពួកគាត់ហ្នឹងដឹកនាំ ហើយយល់ហើយបានធ្វើតាមអញ្ចឹងអារស័យដែលដុសទៅហើយនេះវាមកលុបវាខ្លាយទៅជាមកលុបហើយវាធ្វើឲ្យតំពាំងឡើងសារក្រោយវាលូតតាមយ៉ាងណាមិញទំនៀមទម្លាប់ប្រពៃណីក៏វាបែបនោះដែរសំខាន់គឺយើងទាំងអស់គ្នាអ្នកដើរបោះជំហានទៅមុខមុនហើយគឺយើងត្រូវតែពង្យល់អ្នកដែលចំនួនក្រោយដែលពួកគាត់នឹងមិនសូវអើពើទៅដល់រឿងវប្បធម៌ប្រពៃណីនេះឲ្យពួកគាត់នឹងយល់កាន់តែច្បាស់ហើយបង្ហាញកាន់តែច្រើនជាពិសេសប្រសង់ ដែលនៅតាមបណ្ដាវត្តគឺត្រូវតែទេសនាពង្រៀនពង្យល់អំពីអត្ថន័យបនភ្ជុំបិណ្ឌហ្នឹងគឺឲ្យប្រកបយល់ខុសគាត់ថាបិណ្ឌបនភ្ជុំបិណ្ឌហ្នឹងពេលខ្លះវត្តខ្លះហ្នឹងมันបានពង្យល់ក្បោះក្បាយអ្នកខ្លះទៅបានត្រឹមតែយល់ចង្ហាន់ទៅវត្តតាមគ្នាទេមួយធ្វើបនដោយការតាមគ្នាមួយធ្វើបនដោយការយល់អាធ្វើបនដោយការតាមគ្នាហ្នឹងគាត់ថាដូចជាកៅស៊ូចឹងគេទាញមកឲ្យទៅបែបហ្នឹងហៅថាវាដូចកៅស៊ូចឹងមួយទៀតយើងយល់គឺយើងធ្វើដោយខ្លួនឯង អញ្ចឹងបនហ្នឹងគឺយើងចង់ធ្វើបានបនច្រើនតតាណាយើងយល់អត្ថន័យនៅក្នុងនៃការធ្វើបនហ្នឹងធ្វើរបៀបណាឲ្យបានបនច្រើនយ៉ាងណាមិញការថែរក្សាទំនៀមទម្លាប់ប្រពៃណីនោះក៏វាអញ្ចឹងដែរដូចពាក្យស្លោកខ្មែរយើងនិយាយថាកូនអើយគេមេបាជាតិសាសនាកូនកំចោលអសរជាបង្គោលកូនកំចោលគេឪពុកអញ្ចឹងអាគេឪពុកនោះមានច្រើនណាគេឪពុកមានទាំងគេដំណើរវប្បធម៌ប្រពៃណីមានតែបនដូនតាបនកឋិនទានឬបនចូលឆ្នាំបនអីអានោះសត្វជាគេឪពុករបស់យើងហើយ ដែលជាដូនជាតារបស់យើងនេះគាត់បានបន្សល់ទុកមកឲ្យឲ្យយើងទាំងអស់គ្នាដើម្បីត្រង់ត្រាប់ហើយយើងធ្វើជាតម្រាប់តាមហើយដូច្នោះបើយើងចង់ឲ្យវប្បធម៌ប្រពៃណីនេះគង់វង្សតកណានឹងយើងសាមគ្គីគ្នាហើយដឹកនាំគ្នាពង្យល់គ្នាខំអភិរក្សអានេះទៅវាអាចគង់វង្សបានហ្នឹងហើយកណាសូមចូលរួមសកម្មនេះអរគុណបងប្អូនបងសារ៉ាត់ដែលបានធ្វើការពន្យល់តាមបែបពុទ្ធសាសនាមាន លក្ខណៈពិសេសអឺ ល្អមែនទែនអរគុណណាស់បងអូនឥឡូវមកជួបបងអូនគ្រឿងវិញម្ដងបងអូនគ្រឿងអឺដើម្បី ជា ក្នុង នាមយុវជនបងអូន ជាយុវជនមួយដែលបាន ជាគំរូមួយ ដែរតើប្រពៃណីរបស់យើងតើក្នុងរដូវបុណ្យភ្ជុំបុណ្យនោះយើងគួរតែធ្វើយ៉ាងណាបង្ហាញអំពីលក្ខណៈនៃប្រពៃណីរបស់យើងបងអូនគ្រូជំរាបសួរសាធម្មអឺនិយាយរួមមករឿងប្រជុំបុណ្យ មានធ្វើលក្ខណៈរបៀបណាពីព្រោះបានតែយើងនេះថាបានតែរាល់ឆ្នាំដល់បើយើងមិននិយាយនៅក្នុងឆ្នាំនេះបើយើងមិននិយាយក្នុងឆ្នាំនេះពីព្រោះឆ្នាំនេះឆ្នាំរដូវកូវីដយើងមិននិយាយបើថានិយាយរួមមកបើបានបើអត់មានកូវីដហ្នឹងអាទី1ឲ្យរឿងបានជាតិខ្មែររបស់យើងនឹងដូចលោកគ្រូចៅសារ៉ាត់គាត់បាននិយាយដែរខាងលើអាយើងដល់អ្នកចំហមុខចាយើងនឹងដល់ទៅចំមុខនឹងយើងត្រូវប្រាប់ អឺកូនក្មួយយើង នៅខាងក្រោយដើម្បីឲ្យគាត់ដឹងឲ្យគាត់លើប៉ុន្តែបើយើងនៅខាងមុខហ្នឹងប៉ុន្តែយើងមិនប្រាប់គាត់ក៏មិនដឹងដែរពីប្រុសក្មេងក្មេងឥឡូវហ្នឹងទាវទាវចំនួនក្រោយហ្នឹងឥឡូវហ្នឹងគាត់មិនសូវចាប់អារម្មណ៍រឿងនេះថារឿងបានជាតិរបស់ខ្លួននេះមិនមែនទេគាត់អត់សូវចាប់អារម្មណ៍ក្នុងហ្នឹងទេពីព្រោះឥឡូវហ្នឹងថាតាមសម័យតាមទំនើបច្រើនពេក Facebook គ្រឿងមើលទូរស័ព្ទទំនើបទំនើបហ្នឹងពេកភ្លេចបាត់ជាតិខ្លួនឯងអឺដោយចានៅនៅលើព្រេងនគរអញ្ចឹង អាចំណែកដល់បងប្អូនយើងក៏ចូលទៅបោះបាយប៉ាន់ឬមួយថាពីព្រោះនៅព្រេងគាត់ក៏មានមានវត្តខ្មែរដែរហើយមានបោះបាយប៉ាន់ដែរហើយមានយកបាយឆ្ងាញ់ទៅវត្តដែរប៉ុន្តែដល់ពេលអឺរាល់ជាងរាល់ឆ្នាំណារៀងរាល់ឆ្នាំមុនមិនមែនថាយើងថាមិនមែនថាកថាមិនតែរៀងរាល់ឆ្នាំមុនអឺចំណិចដែលគាត់នឹងទៅបោះបាយបាននឹងពាក់តិចហើយនឹងយកបាយចឹងទៅវត្តនឹងក៏ពាក់តិចទៀតតែចំណែករឿងបែកស្លុយខាងរំចាក់ជប់នឹងគឺអត់ តោះហើយគូពេញត្មងវត្តនឹងវត្តចារាំងសៃនឹងគឺគ្មានលែងចូលទេគ្មានបើថាទៅលងងាយទាំងគ្មានលែងចូលទេដូច្នេះអាទៅបញ្យល់ប្រាប់គាត់ឲ្យដឹងច្បាស់នឹងឲ្យបានចិត្តខ្មែររបស់យើងនឹងអាដូចជាបានចូលឆ្នាំនឹងមូលហេតុនឹងចូលឆ្នាំមិនអឺត្រូវតែរៀបរាប់ប្រាប់គាត់នឹងមកប្រវត្តិពីរឿងចូលឆ្នាំនឹងមិនមិនអឺថ្ងៃត្រៃបេដាក់ហ្នឹងមិនមិនមួយថាទទួលទេវតាហ្នឹងមិនខ្ញុំត្រូវប្រាប់ទៅបញ្យល់គឺថាកកស្រង់ប្រាស់ហ្នឹងមិន ហ្នឹងហើយមុតទៅកយជដូនតាយើងហ្នឹងមិនហើយដល់ពេលបានអឺសែនដូនតាហ្នឹងអឺចូលវិញចូលប្រាប់គាត់នឹងរឿងបោះបាយអនហេតមិនអត់ន័យមិនមិនគេហៅថាទៅបោះបាយអនហេតទៅបោះបាយបានហ្នឹងទៅបោះបាយអនហ្នឹងមានអត់ន័យមិនហ្នឹងហើយបានដូចមិនបញ្ជូនប្រាប់គាត់បញ្យល់ប្រាប់គាត់ឲ្យគាត់ច្បាស់ចាបើគាត់ដឹងគាត់ចង់គឺមិនគមែនគាត់មិនដឹងតែគាត់មិនដឹងថាអូទៅបោះបាយបានហ្នឹងបាត់បោះមិនហើយដឹងជន់ម៉ែគាត់ថាគាត់ដឹងគាត់លឺថាអូបោះបាយបានហ្នឹងគាត់ប្រែតស៊ីទៅមកឲ្យប្រែតស៊ីអញ្ចឹងគាត់គាត់ចោលទៅប៉ុណ្ណឹងគាត់មិនយល់អត់ន័យច្រើនអីអញ្ចឹង ហើយដូចថាបានថ្ងៃសែនដូចថ្ងៃសែនដូចចំណែកចំណែកខ្ញុំវិញខ្ញុំអាចខ្ញុំវិញខ្ញុំពីប្រុសខ្ញុំត្រឡប់ហើយខ្ញុំនឹងគឺថ្ងៃ15កើតពេញបរខែបច្ចុប្បន្នខ្ញុំសែនហើយថ្ងៃហ្នឹងហើយដល់ថ្ងៃកខែដាច់ហ្នឹងពេលសាល់មិញហ្នឹងខ្ញុំសែនទៀតក្នុងពីប្រុសអាក្នុងប្រជុំប៉ុណ្ណឹងខ្ញុំសែនតែពីថ្ងៃហ្នឹងខ្ញុំសែនថ្ងៃមិនដបងហើយនឹងថ្ងៃចុងថ្ងៃក ហើយនឹងឯងចូលបញ្ញាលប្រាប់គាត់អានឹងមិនគេហៅថាបានជាតិខ្មែររបស់យើងឲ្យកូនខ្មែររបស់យើងថ្ងៃក្រោយថ្ងៃក្រោយនឹងឲ្យគាត់ដឹងពីព្រោះបានជាតិខ្មែររបស់យើងនឹងច្រើនណាមិនមែនថាដូចជាបានសំបីតរងាយហ្នឹងសំបីតរងាយហ្នឹងក្មេងក្មេងដូចតែចំណន់អាយុជាង20ទៅ20ក៏ចង់30ចំមកទៅប្រាប់គាត់ថានឹងបានសិល4នឹងបានមិនគាត់បានសិល5មិនហើយបានអង្គតខណ្ឌនឹងមានន័យមិនជាមួយបាននឹងថាមិនដឹងមិនទេហើយបើយើងមិននិយាយថាទៅតែព្យាយាម សូមបងប្អូនយើងចំនួនក្រោយក្រោយហ្នឹងយើងព្យាយាមឲ្យបើថាយើងកន្លែងណាដែលជួបមិនដឹងហ្នឹងយើងត្រូវសួរមិនមែនថាឃើញគេធ្វើនឹងព្រមទៅធ្វើតាមគេឃើញទៅធ្វើព្រមទៅបាក់យកធ្វើតាមគេហើយប៉ុន្តែមិនដឹងអត្ថន័យហ្នឹងឃើញគេថាធ្វើតាមហ្នឹងទៅហ្នឹងហើយហើយអាទី2ទៀតចំណុចដែលអាហ្នឹងគ្រាន់តែយោបល់ខ្ញុំទេគ្រាន់តែយោបល់ខ្ញុំឯកជនខ្ញុំទេអឺបងប្អូនគាត់ការស្លៀកអំប្រាប់ដែរជាការស្លៀកអំប្រាប់យកបាយចឹងហ្នឹងទៅវត្តនេះជាការសំខាន់ជាការសំខាន់មួយ គឺការខ្ញុំប្រាប់អូចូលតាមជាប្រភ័យនៃខ្មែរហ្នឹងហ្នឹងខាងវប្បធម៌ខ្មែរបើយើងអាដូចជាយើងបើយើងធ្វើបានជាតិរបស់ខ្លួនដូចជាចូលរួមបានបានចូលឆ្នាំឬមួយបានប្រជុំបានឬមួយថាបានអង្គតកាន់ទៀតដូច្នេះយើងការស្ទើរប្រាក់ដូចជានារីចឹងណាអឺជ្រើសរើសផលណាទៅវាត្រូវសំនឹងបានអ្វីឬមួយថាផលណាចូលសាសសំប៉ុន្តែដល់ចំណែកឃើញខ្ញុំឃើញពេលម្សិលមិញហ្នឹងឃើញស្រីស្រីក៏ទៅវត្តហ្នឹងក៏ស្លៀកប្រាក់អាហ្នឹងអា អាវសប៉ុន្តែស្រង់ខ្មៅហើយនឹងចែងប៉ាក់ខ្មៅដូច្នេះខ្ញុំថា complete នឹងមានទៅចូលរួមកម្មវិធីបានសពទៅចូលរួមកម្មវិធីបានសពបានសមជាងចុះគាត់បើគាត់ចូលទៅវត្តហ្នឹងมันมันសមមកខ្មែរយើងខ្មែរយើងថាសហើយនឹងខ្មៅហ្នឹងជាជាការបាក់បាត់ហើយនឹងបាបបាបហើយនឹងបាត់ នឹងភាកច្រើនណាភាកច្រើនយើងជំនាញត្រឡប់ភាកច្រើនហ្នឹងគឺអឺខ្វៅហើយនឹងសហ្នឹងចូលរួមបានសពតែចំណែកគាត់គាត់នឹង4 5ណាគាត់ចូលបាយហាន់ទៅវត្តហ្នឹងឃើញដើមមកទ្រងអញ្ចឹងទៅខ្ញុំថាប្រហែលជាបើគាត់គាត់បើគាត់ដឹងថាហ្នឹងហើយសម្រាប់បើ complain ហ្នឹងមួយជុតនឹងគ្រាន់តែយើងចូលបានសពក៏សមជាងចឹងហ្នឹងដល់ចំណែកយើងធ្វើបានផ្សេងផ្សេងយើងប្រាប់ឲ្យលេងប្រណាវាស្រស់ឲ្យវាស្អាតទៅមិនក៏ល្អដែរអានឹងខ្លះទៅគាត់មិនដឹងថាអើសម្បត្តិនឹងស្អាតនឹងផាក់ចូលស្អាតប៉ុន្តែយើងមើលស្អាតប៉ុន្តែយើងក៏មិនដឹងថាកម្មវិធីនឹងមិនកម្មវិធីនឹងមិនជោគស្និទ្ធតែអាណា ខ្លះក៏ប៉ាក់លៃលៃលោកលៃលោកចូលគ្នាដល់ពេលលៃឡើងពេកលោកឡើងពេកអាពេលឡើងគេថាជេហ្នឹងណាជេឡើងពេកចូលចូលគុំជេឡើងពេករឿងវប្បធម៌ខ្មែររបស់យើងហ្នឹងយើងត្រូវមើលតាមបុរាណរបស់យើងដល់ចេញមកបើអញ្ចឹងបិណ្ឌបិណ្ឌសំជាវប្បធម៌ខ្មែរជាតិរបស់យើងមិនតែរជួយគំនាញគំនាញស្មៃថ្មីថ្មីហ្នឹងក៏ស្ដាប់ជេសជេជេទៅជេមកជេរឹករឹកអាវប្បធម៌របស់យើងហ្នឹងក៏បាត់ក៏បាត់ស្រួយលួចបែកស្លុយតាមរបស់អឺចិនជាតិគេហើយដល់ពេលខុសខុសមកពីខ្មែររបស់យើងសិត ពេលគេជាគេជាសាដល់ខ្មែរហើយដល់ពេលសបាយសបាយលួចចម្លាក់តាមដល់គេហើយរងាយហ្នឹងបានដូចថាបានដូចថាញ៉ែងរឿងចូលរួមកម្មវិធីការអញ្ចឹងណាឃើញកូនកំមុំណាគេផាក់វ៉ែនតាខ្មៅអាឡូនោះកូនកំមុំផាក់វ៉ែនតាខ្មៅសិនលួចចាប់គេមកដល់ពេលឃើញបន្ទោះឡើងសិនគេជាសិនដូច្នេះសូមអឺពុកម៉ែបងប្អូនរបស់យើងនេះជាកពូនពូននៅចំនួនក្រោយហ្នឹងគាត់ចូលរួមបានអ្វីក៏ដោយគឺបានចិត្តខ្មែររបស់យើងយើងត្រូវដឹងហើយត្រូវមើលតំណាប់តាមរៀងច្បងឬមើលគ្រូគ្រូ ឲ្យគាត់ពញ្ញន់ត្រូវឲ្យដឹងច្បាស់ច្បាស់នឹងកម្មវិធីបាននឹងបានមិនមានន័យមិននឹងឲ្យគាត់ដឹងឲ្យច្បាស់ច្បាស់មែនតើគាត់គាត់ធ្វើនឹងត្រូវហើយដល់ពេលគាត់ចង់តែឃើញគេធ្វើធ្វើតាមឃើញធ្វើធ្វើតាមប៉ុន្តែមានមន្តចេះសួននឹងឃើញគេគឺជាមិនបានរងរឿងដែរអឺនឹងហើយនឹងឲ្យពួកខ្ញុំបណ្ណាមានចូលរួមទៅប៉ុណ្ណឹងប៉ុន្តែនេះថានឹងហើយកណ្ដងឆ្នាំនឹងដោយសារមិនមានកូវីដហ្នឹងដោយសារមានកូវីដហ្នឹងគឺវត្តនៅលើព្រេងកនហ្នឹងគឺគឺមានផ្លូវចូលទៅដែរដល់ល្ងាចហ្នឹងមានផ្លូវចូលទៅដែររាល់ឆ្នាំរៀងរាល់ឆ្នាំឆ្នាំណាដូចឆ្នាំណា បាទហ្នឹងហើយអរគុណព្រោះខ្ញុំចូលមកតែប៉ុណ្ណាចង់សួរថាបងអូនចង់សួរថា ពេលដែលបងអូន ចូលទៅក្នុងពិធីបុណ្យផ្សេងផ្សេងយើងសម្គាល់ឃើញពួកគាត់នៅចូលលក្ខណៈរបៀបម៉េចដោយគាត់យល់ខ្លះទេអំពីប្រពៃណីយើងឧទាហរណ៍ថាគាត់ចូលវត្តហ្នឹងក៏របៀបគាត់ចេះតែคลายคลายឬក៏របៀបម៉េចបងប្អូនមើលឃើញសម្លឹងឃើញគាត់ចូលវត្តមិនដែរបាទលោកគ្រូរឿងនេះថាគាត់គាត់ចូលវត្តដូចថាអ្វីក៏ដោយអញ្ចឹងគាត់ចង់ថាអឺ មិនក៏មិនយល់ទេនិយាយរួមមកទៅក្មេងៗហ្នឹងក៏មិនមិនសប្បានយល់ចឹងដែរគេសប្បាយសប្បាយតាមគេអញ្ចឹងគេធ្វើធ្វើតាមគេអញ្ចឹងគាត់រឿងយល់ហ្នឹងមិនយល់ហើយប៉ុន្តែដូចថាដូចលោកគ្រូសារ៉ាតនេះសិនទៅលោកគ្រូសារ៉ាតនេះគាត់បានយល់យល់ច្រើនច្រើនរឿងវប្បធម៌ខ្មែររបស់យើងយល់សម្បត្តិជាតិរឿងឲ្យថាបានជាតិខ្មែររបស់យើងហ្នឹងបើសិនណាគាត់មានឱកាសហ្នឹងណាគាត់អាសាឡាយទៅដល់ឡាយហ្នឹងនិយាយទៅមកអោយហ្នឹងគេថាយើងនិយាយមិនគាត់ដឹង វាសាឡាយនិយាយប្រាប់គាត់នឹងប៉ណ្ណឹងអូមានន័យមិនបើមិននេះខ្ញុំបានស្ដាប់លោកគ្រូគាត់បានរៀបរាប់ពីមុនហ្នឹងនឹងបើយើងមានឱកាសហ្នឹងយើងឡាយតាម Facebook ទៅព្រមប្រោះឲ្យព្រមកូនពួនបងប្អូនកូនក្រោយក្រោយក៏មើលក្រោយក្រោយហ្នឹងគាត់មានប្រើ Facebook ហ្នឹងគាត់រៀនតាមមកហើយគាត់ស្ដាប់តាមហ្នឹងគាត់គាត់ដឹងគាត់ដឹងយកយោបល់តាមមិនគាត់ដឹងគាត់ទៅចំណែកដល់ចំណែកដល់ខ្ញុំខ្ញុំយល់យល់វិញណាពីព្រោះខ្ញុំដឹកនាំក្រុមអឺចំនួនចំនួនក្រោយខ្ញុំមកសាកសួរគាត់ក៏មានដឹងដែរគាត់ក៏មានតែបើថាយកដល់8 10មកពេលគាត់ក៏មិនដឹងដែរដូច្នេះមានតែយើងដឹង យើងយល់ហើយយើងអាសាផ្សាយបាទហ្នឹងមិនគាត់យល់អានឹងមានយោបល់គាត់ដែរណាតាមពិតទៅយើងមិនអាចបន្ទោសគាត់បានទេព្រោះគាត់ហ្នឹងគាត់ទៅតែបានធំដឹងក្តីតើតើយើង ជាមនុស្សធំដែលមានវ័យចំណាស់ជាង ដូចជាយើងជាយុវជនយើងមានបទពិសោធន៍ជាងអាចប្រាប់គ្នាទៅ របៀបធ្វើមិនធ្វើមិនចឹងទៅណាហ្នឹងហើយនឹងយើងយើងមិនអាចបន្ទោសគាត់កើតអញ្ចឹងជាការចូលរួមចំណែកក្នុងការបដិសម្ដាល ផ្សាយឲ្យគាត់នឹងបានយល់អំពីការរស់នៅក្នុងបែបប្រពៃណីរបស់យើងណាអូខេឥឡូវមកជួបគុណចាស់សំរិនវិញម្ដងមានមានឃើញនៅខាងស្រុកគុណចាស់ឥឡូវមានឃើញក្មេងៗទៅវត្តនេះគឺមានរៀបចំខ្លួនយ៉ាងម៉េចដែរទៀតបងចំពោះវត្តខ្ញុំកណានោះវា មិនធន់ការមាន ការរណីនោះទេមិននិយាយថា ស្លៀកអាវតាមប្រពៃណីឬមួយបែបខ្មែរយើងនឹងក៏មានដែរនិយាយទៅថាក៏មានមិនមានចឹងដល់តែដោយអាស្រ័យប៉ុន្តែមាន ក្រមសិល្បៈសង្ឃាធរនឹងគឺគេរួមបន្ទជាតិមានអត់អតិខាលថាអឺស្លៀកប្រាក់ធម្មតាមកវត្តនោះវាមិនទាន់មានករណីនោះទេប៉ុន្តែវត្តនានានៅខេត្តប្រាតប៉ាំងមានច្រើន ខ្ញុំកណាឃើញនៅក្នុងតំបន់និគមតកោណានិគមតកោហ្នឹងប្រអ៊ីគាត់ជាក្រុមសង្ឃាធរផង ក្រុមនារីដែលគាត់អឺធ្វើរបងគាត់ប្រយោជន៍ហ្នឹងគាត់មានសម្លៀកបំពាក់ហើយគាត់ធ្លាប់ក៏ដូច្នេះថ្ងៃសិលគាត់មកវត្តយើងគាត់មាន កំភ្លេហ្នឹងគាត់ស្លៀកមកទៅវាតាមគ្នា ទី2ខ្ញុំកណាយក សង្កេតនឹងដោយអាស្រ័យវត្តនឹង មានអ្នកគ្រូជាច្រើនណាអ្នកគ្រូកាត់រៀនលោកណាបានន័យថាកាត់រៀនបាលីគ្រូហើយកាត់ស្លៀកបែបហ្នឹងមករៀនមករៀនទៅវាច្រើនបានន័យតិចភូមិស្វាយសៀមចាស់អញ្ចឹងហើយឬមួយស្វាយសៀមថ្មីហ្នឹងអ្នកគ្រូច្រើនណាណាគ្រូច្រើនកាត់ស្លៀកទៅវាសំតាមកនិយាយខ្ញុំកណានិយាយទៅវាសំបានន័យថាសំទៅនឹងមុតផាក់ព្រោះកាត់ហ្នឹងស្លៀកតាមហ្នឹង ឧទាហរណ៍ថាមក5ណាគិតកសបកសៀវគ្នាមកស្លៀកទៅថ្ងៃមកទៅឲ្យសំសួនហ៎កណាអឺកាត់កាន់ស្រាក់កាន់អីចឹងទៅមកទៅវាស្អាតហើយអាហ្នឹងបាននៃខ្ញុំកណាចង់និយាយថាវត្តខ្ញុំកណាវាមិនចំមានណាបដើមបានន័យថាក្រុមនារីចាស់ចាស់ហ្នឹងកាត់កាត់កាត់ចាស់ហើយហើយមានបណ្ដោះបណ្ដាលក្មេងនារី នារីក្មេងក្មេងចំតង់គេហៅទៅវ័យចំតង់ហ្នឹងប៉ុន្តែដល់ពេលគាត់បានមួយឆ្នាំពីរគាត់មានគ្រួសារទៅអាស្លៀកពាក់បែបបុរាណបែបខ្មែរប្រៃនៃយើងហ្នឹងទៅគាត់ចោលទៅណោះកាលហ្នឹងក៏មានដែររដូវចូលឆ្នាំចូលឆ្នាំទៅមានកម្មវិធីអញ្ចឹងគាត់ស្លៀកបាននេះដែរគាត់មកគាត់ថាស្លៀកមករមរមគេហៅថាក្នុងកម្មវិធីហ្នឹង អារម្មណ៍តិចថាអារម្មណ៍ជូនក្រោយអញ្ចឹងតែស្លៀកទៅហើយកាត់ណោមគ្នាមកណាក់ដែរគេហៅមិនចូលរួមបើថាពួកមួយពួក market អញ្ចឹងទៅកាត់ធ្វើនៅអាខោអាវនេះគាត់ស្លៀកមកទៅគាត់រួមកម្មវិធីមែនដល់ទីថាធម្មតាអាកាន់បាយស្រាក់ចាំមកវត្តនោះក៏មានតែប៉ុន្តែវត្តខាងខាងទៅគាត់ខ្ញុំកណាលើកនឹងដោយអាស្រ័យ អឺកាត់ស្លៀកអាប្រាក់បែបហ្នឹងវាសំហើយជាពិសេសអ្នកគ្រូកាត់មករៀនលោកកាត់ស្លៀកបែបប្រៃណីណារៀនចង់រត់ទៅទៅហើយពួកម៉ែកាត់ទៅហើយវត្តស្វាយឈាមហ្នឹងគេមានក្រុមសិល្បៈហើយសំដែងរឿយរឿយបានន័យថាវត្តហ្នឹងបង្កលក្ខណៈឲ្យពួកកាត់ហ្នឹងស្លៀករឿយរឿយទៅហើយតស្លៀកទៅគេទៅសើបានន័យថាគេទៅសើអូអាឈុតហ្នឹងស្អាតមែនស្លៀកចូលស្អាតអញ្ចឹង ចឹងខាងគុណចាស់មិនគុណគុណចាស់មិនព្រមនាំគាត់ស្លៀកពាក់ដល់អារឿងហ្នឹងខ្ញុំកណាដឹងស្រាប់កណានឹងបន្ទុកលើគ្រូចៅអតកាឬមួយនេះហើយអារឿងកម្មវិធីហ្នឹងតើយើងមានលបឿនដូចថាមានចាស់ចាស់កាត់នោះកាត់ចេញមុខវិញចឹងណាហើយខ្ញុំកណាចង់និយាយថាអារឿងហ្នឹងឡើងថាមានថាវិការ មានជំនួយតិចការគាត់ដែលដែលនេះនឹងញាតញោមគាត់មានទឹកចិត្តស្នេហាភ័យនៃ ស្នេហាជាតិហ្នឹងគាត់នោមក្រៅគាត់គាត់គាត់ជំនួយទុនបានន័យថាគាត់ជំនួយទុននេះថាមកកំភ្លេងអញ្ចឹងថាលបងគាត់ប្រយោជន៍នៅក្នុងវត្តអឺធ្វើឬមួយក្រមសិល្បៈអីអញ្ចឹងឆៃយ៉ាមអីអញ្ចឹងគាត់ជំនួយអាហ្នឹងទៅគាត់មានអាកំភ្លេងហ្នឹងហើយដល់យើងស្លៀកប្រាក់អាហ្នឹងទៅវាខ្ញុំមិនណាចង់និយាយថាស៊ីវបធតាមតាមគ្នាតិចក្នុងគ្រួសារបើយើងណាក់តិចក៏អឺអូនសារ៉ាតលើកមិញហ្នឹងអាហ្នឹង ស៊ីវប្បធម៌ក្នុងសង្គមទូចទៅវាវារាលដាលយូរសំទៅស្លៀកប្រាក់បែបនឹងទៅមានអារបរនឹងទៅអឺគេសរសើរកាត់កាត់ធ្លាក់អានឹងកាត់បាញ់ឡើង Facebook ទៅច្រើនឡាយគេឡាយអោយគេសរសើរទៅណោះកាត់កាត់មានទឹកចាត់ធ្លាក់ទៀតកាត់ផ្លាស់ហើយមិនត្រឹមនឹងទៅកាត់កាត់ទូកបដូរអាឈុតថ្មីថ្មីអញ្ចឹងតាមតិចតាកាត់ចាប់ដើមកាត់ស្រាវជ្រាវណាអើតិចកាបងអូនកើរឿងមិនអញ្ចឹង លៀកតាមទំនៀមទម្លាប់ឧទាហរណ៍ថាក្នុងឈុតប្រៃនៃយើងហ្នឹងថ្ងៃពុទ្ធគេលៀកអាអាឈុតអ៊ីវាសមថ្ងៃហ្នឹងអាថ្ងៃសៅរ៍លៀកអាអាប្រអ៊ីប្រអប្រអ៊ីអាអាអាផាមួងអ៊ីចឹងអូវាវាសមឲ្យថ្ងៃហ្នឹងក្នុងអាទិត្យ7កំភ្លេងចឹងនោះចាប់ដើមគាត់ចូលទ្រានហ្នឹងទៀតតែចូលអាទូទៅហ្នឹងគាត់លៀកទៅគេសរសើរទៅអ៊ីចឹងគាត់មានទឹកចិត្តគាត់ផ្លាស់ ហើយដល់យូរទៅវាសាំខ្ញុំកាលណាមិនធ្លាប់វិភាគដែរកាលណាដល់ពេលយើងសាំយើងហើយមិនត្រឹមតែមកហត់ទេអាចទូភាសាធម្មតាណាទូភាសាយើង ស្លៀកអាហ្នឹងគេគេឃើញគេស្អាតហ្នឹងគេលៀកតាមគ្នាហើយកណាអាហ្នឹងទូកណាកណាខ្ញុំកណាធ្លាប់វិភាគថាបើបែបហ្នឹងវាវាវានេះហ្នឹងថ្ងៃក្រោយគាត់ធ្លាក់អាកំ pl េហ្នឹងក៏ទូភាសាណោះក៏ទូភាសាទៅអាហ្នឹងវាស៊ីតាមគ្នា សំខាន់អានឹងខាងដើមខ្ញុំកណាចង់និយាយថាមានទុនវត្តខ្ញុំកណាធ្លាប់មានដែរតិចក៏ឆៃយ៉ាមក៏ធ្លាប់ប៉ុន្តែក៏មានណារឿងមុំឆោចំហណាភ្លេងពុនទៀតក៏ធ្លាប់ញាតញោមឯក្រៅក៏ជំនួយដែរប៉ុន្តែដល់ថាយើងវាខ្វះធនធានណាខ្លះអារឿងពេលនេះត្រូវទៅគេទំនេរណោះខ្ញុំកណានិយាយថាត្រូវទៅគេទំនេរណោះហើយគេគេមានទេពកសលស្លែងខាងនឹងបានពោរួចចូលទីហោះតិចថា គេបោះទុនឲ្យមកញាតិញោមគាត់បោះទុនមកអាភ្លេងពនវៀនហ្នឹងគាត់បង្ហាត់បង្រៀនទៅប៉ុន្តែដល់វាអាជីវភាពខ្ញុំកណាចង់និយាយថាជីវភាពដែលពួកគាត់លេងសិល្បៈក៏គាត់សំដែងខិតលេងខាងគុណភាពហ្នឹងខុសគ្នាអត់គ្មានរបរគ្មាននេះហើយយើងពឹងតែរបរហ្នឹងវាមិនធំរួចទេហ្មងពីគេច្រើនហើយភ្លេងយើងកើតថ្មីมันអាចអូសទាញគេបានទេដូច្នេះយូរទៅបែកបែកមួយ បាត់ដៃមួយទៅបាត់អស់មកកំភ្លេងអញ្ចឹងណាអនុទៅទៅទៅ ហើយខ្ញុំតាចង់និយាយថាខ្ញុំណាស្លាញ់នឹងដែរមានកម្មវិធីអីអញ្ចឹងមានខ្ញុំកណាវត្តខ្ញុំកណាមានក្រុមនារីដែលគាត់សម្ដែងសិល្បៈហ្នឹងគាត់ធ្លាប់ធ្លាប់ណាក់គ្រូដែលគេនោះឲ្យហើយសកលវិទ្យាល័យហ្នឹងមកហាត់ព្រីទៀតណាអារំខុសតឡោអីអញ្ចឹងមានអស់ប៉ុន្តែគេហៅថាពួកគ្មានថាវកាលប្រត្រង់កណាខ្ញុំកណាតែមានគ្មានថាវកាលប្រត្រង់អូខេ អរគុណណាស់ទៀតអឺអូនគ្រឿងអឺចំពោះប្រពៃណីធ្លាក់ពាក់របស់យើង ពីថ្ងៃច័ន្ទថ្ងៃអាទិត្យរហូតដល់ថ្ងៃច័ន្ទហ្នឹងអឺអាចបញ្យល់បានយ៉ាងម៉េចដែរបងស្គាល់ចាំអស់ទេបាទបាទលោកគ្រូអឺនិយាយរួមមករឿងការស្លៀកបំពាក់ពណ៌យើងឲ្យស្អាតឬមួយ ថា យើងប៉ាក់ឲ្យត្រូវកម្មវិធីបនដូចជាកម្មវិធីបនអញ្ចឹងឲ្យតបងប្អូនកញ្ចល់ ស្លៀកបំពាក់យើងយើងយើងត្រូវក្រងស្លៀកបំពាក់លើខ្លួនយើងយើងត្រូវអរិយអតន័យខ្លះទៅរិះចាញ់ពីប្រុសនឹងអ្នកបងប្អូនក្រៅក្រៅនឹងគាត់ថាអត់ទៅស្អាតអត់ទៅប្រត់អត់ទៅស្អាតគាត់សំនឹងដាក់គាត់បាក់ហើយហើយគាត់មិនដឹងថាប្រត់នឹងដូចថាដ្រូននឹងសាច់របស់គាត់ឬមួយថាដ្រូននឹងថ្ងៃដែលគាត់មានលៀបមានជ័យទេចូលឆ្នាំនឹងគាត់មានលៀបមានជ័យទេអញ្ចឹងគាត់មិនសំខាន់ទេអត់ទៅដឹងថាស្អាតគឺគាត់ប៉ាល្មមសំរូបសំរៀងគាត់ល្មមហើយហើយឧទាហរណ៍ថាខ្ញុំនិយាយទៅថាចូលឆ្នាំខ្ញុំទៅ ចូលឆ្នាំថ្ងៃដែលយើងទទួលទេវតាហើយដល់ពេលថាគាត់នឹងគាត់មិនសូវគេថាមិនមិនមិនមិនហបគេជួនថ្ងៃយើងគេថាមិនអឺមិនហបអរិញផលហ្នឹងដល់ពេលគាត់មិនដឹងគាត់ថាសារហ្នឹងទៅដល់ពេលហ្នឹងទៅគេថាបងមិនសូវមានលៀបមានចេអញ្ចឹងអាដូចអាយើងមើលតម្រងគេថាក្នុងថ្ងៃនោះប្រយើងនឹងយើងស៊ីចម្រូននឹងជាមួយប្រអ្វីកាស្ទ័មកាអ្វីយើងយើងទុកតែដូចឲ្យរួមមានលៀប ឲ្យមានលក្ខក្នុងរដូវបានបានចិត្តរបស់យើងប៉ុន្តែនេះថាសូមផ្ដាំដូចបងប្អូនខ្ញុំគាត់ថាដូចថារំលឹកថាខ្ញុំកណាមិនមិនសូវបានមិនមែនថាមិនពេញចិត្តទេពីព្រោះគាត់មិនដឹងហើយនឹងគាត់ប្រាប់ប៉ុន្តែនេះថាសូមផ្ដាំទៅបងប្អូនដល់កាយក្រោយក្រោយអញ្ចឹងថាស្ត្រីខ្មែររបស់យើងអញ្ចឹងគ្រាន់តែថាដូចថា ជាការចំចំមួយរឿងនេះថាសហើយនឹងខ្មៅពីព្រោះខ្ញុំខ្ញុំបណ្ណានឹងបានគ្រូគាត់បានមានបញ្យល់អន្តរាយគាត់ថាពីព្រោះហេតុម៉េចមិនបានសពនឹងគេក្រងជាតិសម្បត្តិមានសហើយមានខ្មៅពីព្រោះអានឹងមានសមានខ្មៅនឹងមានបានហើយនឹងបាបវាលៃលោកចូលគ្នាប៉ុន្តែដល់ពេលគាត់ចូលរួមទៅទីថាដូចគាត់ជាប់បាយចឹងហ្នឹងទៅវត្តចូលឆ្នាំថ្មីចូលឆ្នាំថ្មីហ្នឹងគាត់ស្រៀបប្រាក់ទៅអោបាក់សសម្បត្តិខ្មៅព្រមដល់ពេលបងកនសែងទៅជាខ្មៅដែរនឹងមានមានមានសមានខ្មៅប៉ុន្តែបើសម្រាប់ទៅបត្រលវិញណា គឺអារឿងអោសសម្បត្តិខ្មៅឬមួយសែងខ្មៅនឹងមានតែចាក់ចូលរួមកម្មវិធីបានស្តប់បើគាត់ទុកបាត់គាត់ទុកបានដល់ចិត្តអញ្ចឹងគាត់ទុកចូលរួមបានស្តប់នេះជាការល្អជាការល្អដែរប៉ុន្តែដល់ពេលចូលឆ្នាំថ្មីឆ្នាំអីហ្នឹងឬមួយបានជាតិផ្សេងផ្សេងហ្នឹងជាការរបស់មិនសោះសមខ្ញុំសោះសមនៅតាំងកន្លែងហ្នឹងហើយរឿងប៉វិញណាលោកគ្រូនេះថាប៉នឹងមានតែខ្លួនគាត់គាត់អាចដឹងគាត់អាចដឹងថាហ្នឹងហើយថ្ងៃហ្នឹងឬមួយឆ្នាំហ្នឹងឬមួយចូលឆ្នាំ ឆ្នាំថ្មីហ្នឹងឬមួយថ្ងៃហ្នឹងថ្ងៃបានរបស់គាត់ហ្នឹងឲ្យទៅគាត់ដឹងថាក្នុងអាយុគាត់ហ្នឹងអាយុគាត់ហ្នឹងគាត់ថាស៊ីចម្រូវថាគេហៅថារហពេប្រអ្វីដែលគាត់ត្រូវការប្រាក់ឲ្យមានលៀបមានជេដូចគេអានឹងគ្រាន់តែថាយើងនឹងគ្រាន់តែខ្ញុំកណាទម្លាប់ទៅណាទម្លាប់ទៅណាដូច្នេះដូចទៅខ្ញុំកណារាល់ឆ្នាំអញ្ចឹងគឺឆ្នាំណាទេវតាអឺចោះមកមានស្លៀកប្រាក់ក្រងស្លៀកប្រាក់ប្រអវ័យនៅតាពេលខ្ញុំសំប្រកបនឹងប្រអវ័យខ្ញុំខ្ញុំធ្វើតាមដែរខ្ញុំទទួលទេវតាតាមដែរ អាហ្នឹងតាមចាត់ខ្ញុំណាបើពេលតាមចាត់បងប្អូនគាត់ខ្ញុំមិនដឹង តែរឿងហ្នឹងណាខ្ញុំមិនដឹងតែពីប្រុសតែតាមចាត់ខ្ញុំហ្នឹងខ្ញុំមកទំនៀមទម្លាប់អញ្ចឹងហើយទៅទេវតាឆ្នាំហ្នឹងគាត់ចោះហ្នឹងមានប្រអ្វីហើយនៅឡើយខ្ញុំអឺស្រាប់ប្រាប់ប្រហ្នឹងតាមដើម្បីទទួលទេវតាប៉ុន្តែខ្ញុំគង់សំប្រកបហើយនឹងសំប្រកបជាមួយប្រអញ្ចឹងដែរបាទហ្នឹងហើយអរគុណលោកគ្រូអឺថៃជាតិជាធំនេះគាត់ថាសម្លៀកបំពាក់ខ្មែរឈុតប្រុសស្រីថ្លៃថ្លៃណាស់ពួកគាត់ អត់លុយទិញទេបាទថ្លៃថ្លៃហើយវឿនបាទដែរហ្នឹងហើយបាទជំរាបទុកចាខ្ញុំកណាតដល់ស្រ័យបងថាចិត្តចិត្តធំបងថាគាត់នៅភូមិកំណត់របស់គាត់នៅនៅបន្ទាយក្រហម អើបាទហ្នឹងហើយលោកគ្រូវាប្រុសស្លៀកមកប្រាក់ខ្មែរខ្មែរបើយើងនឹងថ្លៃថ្លៃមិនថ្លៃនៅតែកម្ពុជាក្រមទេពីប្រុសអឺដូចពួកខ្ញុំកណាទៅយកមកលោកកន្តហ្នឹងគឺផមួងហើយឬមួយអាកកខ្មែរហ្នឹងគឺកម្ពុជាក្រមយើងគ្មានអត់ដេដេអត់បានទេស្ដាប់យកពេលស្រុកខ្មែរមកយកពេលពេញមកដូច្នេះយកពេលពេញមកហ្នឹងដល់ពេលគេផ្ញើមកហ្នឹងវាតំណបងសោះហុយហ្នឹងវាមកតំណហើយវាថ្លៃហើយហើយដល់ពេលគាត់ចោលបើថាអ្នកណាដែលមានទុនទំហំហ្នឹងគេយកមកនៅកម្ពុជាក្រមហ្នឹង ហើយគេចំណេញហើយគេចំណេញមកមកមកក្បាលហ្នឹងហើយដល់ពេលគេបោះទៅដំណាងចែកចាយអ្នកដែលលុកផ្សេងផ្សេងហ្នឹងគេចំណេញមកក្បាលទៀតដូច្នេះអាវខស្លៀកបំពាក់របស់ស្ត្រីហ្នឹងរបស់នារីហ្នឹងក្នុងមួយជុតនឹងខ្លះគេលុកដល់1លានកន្លះហើយ1លាន200មកជាងដល់60ដុល្លារដល់50ដុល្លារ60ដុល្លារដូច្នេះពួកគាត់នឹងវាញើតនឹងលុយទៅទិញដែរហើយអាវដល់ពេលអាវប្រុសប្រុសវិញបើអាវដៃខ្លីនឹង300ហើយអាវដៃវែងហ្នឹងសរុប 600ក៏មាន500ក៏មាន450ក៏មានដូចតែថ្លៃអាអាវសំបីតែអាវខ្មែរមួយហ្នឹងអាវខ្មែរមួយហ្នឹងក៏ទិញបានអាវធម្មតាអាវអាវលាវធម្មតាហ្នឹងបាន13 14ហើយអាហ្នឹងវាព្រុញពីព្រោះអាស្លៀកបំពាក់ផំមួងហ្នឹងគឺកម្ពុជាក្រមយើងគ្មានទេគ្រាន់តែទៅយកពេលពេលស្រុកខ្មែរមកទាំងអស់មកពេលយកមកពេលពេញមកទាំងអស់ដូច្នេះយកទៅវាបងសូហុយថ្លៃឡានថ្លៃអ្វីអ្វីអញ្ចឹងហើយដែលពេលអ្នកដែលគេទៅយកបន្តហ្នឹងគេលុកធូរថ្លៃបន្តិចហើយដល់ពេលអ្នកដែលគេយកបន្តមកទៀតនោះទៅរឹតថ្លៃទៀត ដូច្នេះការដែលគាត់មានការស្លៀមប្រាក់អោខខ្មែរប្រាក់នោះគឺជាការដែលគាត់ជប់ទូចំណាយលុយធំដែលមិនគាត់ទិញបានមកកំ plei មកកំ plei ប្រាក់នោះបាទអរគុណលោកគ្រូអានេះតាមពិតរបស់ថ្លៃវាមានតម្លៃចឹងហ្នឹងរបស់យើងយូរបានស្លៀកម្ដងគួរតែចំណាយទៅយើងអាចធ្វើការមួយឆ្នាំព្រោះសុំចាហុចនោះក៏បានអោមមកកំ plei ដែរហើយចូលក្នុងមួយជីវិតនោះមិនដែលបានអោមមកកំ plei ខ្មែរសោះអញ្ចឹងដូចជាមិនដូចជាវាអន់ពេក យ៉ាងសុខចិត្តចំណាយពេលវេលាទិញអឺទិញ alcohol សម្រាប់ប្រទេសខ្មែរហ្នឹងមើលទៅប៉ុណ្ណឹងដូចមិនថ្លៃប្រហែលទេ200,000អឺ600,000ទេ600,000អោប្រហែល100,000ដុល្លារបាទបាទ600,000ហ្នឹងប្រហែលជា30ដុល្លារបាទអោប្រហែល30ដុល្លារមានអីថ្លៃ បាទហើយនិយាយរួមមកដូចថានៅកម្ពុជាក្រមយើងហ្នឹងបើគាត់ទិញហ្នឹងយ៉ាងតិចគាត់ទិញណាប៉ុន្តែគាត់ជួល អាសាគាត់ជួលពីប្រហែលគាត់ថាបង់តែ200ប៉ុនគាត់បានប្រាក់ដល់ពេលថ្ងៃបានកម្មវិធីក្រោយក្រោយគាត់បានមានផលផ្សេងប្រាក់ទៀតដូច្នេះបើសិនគាត់បោះលុយចេញដល់1លាន200ឬ1លានកន្លះគាត់ទិញហ្នឹងនិយាយពេលថានារីវិញណាបើគាត់បោះ1លានកន្លះចេញទិញគាត់ថាប្រាក់បានតែម្ដងដល់ក្រោយទៅប្រាក់ផងតដែលទៀតគាត់ខ្មាស់ ចឹងណាពីព្រោះអាវខ្មែររបស់យើងវាថ្លៃវាថ្លៃពេលផាក់ទៅផាក់មកទៅថាខ្មែរហើយគាត់ថាសុកចាក់ជួលទៅផាក់ម្ដង200ប៉ុនដែរជួលទៅដល់ពេលក្រោយយើងបានផលថ្មីថ្មីផាក់តាមតាមតទៀតចឹងណាគាត់និយាយចឹងណាគុំយ៉ាងដែរហ្នឹងយ៉ាងដែរបាទសេវាយើងយើងឲ្យគេជួលហ្នឹងមានដាក់ឲ្យគេជួលទេបងណាបាទបាទជួលខ្ញុំកណ្ដាលនឹងឲ្យជួលសោះថាគេថាបានទៅកាន់ជួលឆ្នាំមកវិញយើងឲ្យគាត់ជួលសិនណាបាទអូខេអូខេអរគុណណាបងអូនគ្រឿងបានរៀបរាប់ពីការស្លៀកពាក់តាមពិតទៅអឺ ពណ៌ហ្នឹងវាមាន7ថ្ងៃយើងធ្លាក់ពាក់ខុសគ្នាទៅមានអាពណ៌ស្មានដូចចាំបានថ្ងៃអាទិត្យមួយអាទិត្យក្រហមអូខេអញ្ចឹងបងអូនសារ៉ាត់មានអីចាចូលរួមចំណែកហ្នឹងទេក្នុងការឲ្យកំណត់ធ្លាក់ពាក់ខ្មែរហ្នឹងបងអូនកណាសូមចូលរួមម្ដងទៀតហើយក៏អរគុណអង្គគ្រូព្រះអង្គគ្រូសំរិននិងអរគុណបងថាត់កើងផងដែរ នេះជាការមួយដ៏ល្អមែនទែនចំពោះការពង្យល់ហើយបង្វែរអារម្មណ៍បងប្អូននឹងឲ្យមកគិតអំពីរឿងសម្លៀកបំពាក់តាមពិតទៅសម្លៀកបំពាក់នេះវាជាទំនៀមទម្លាប់ប្រពៃណីខ្មែររបស់ផងយើងដែលបានរៀបចំមកសម្រាប់ឲ្យជាបែបបែបផែនរបៀបរៀបរយហៅថាការលម្អខ្លួនប៉ុន្តែលម្អខ្លួនជាបែបលក្ខណៈទំនៀមទម្លាប់ប្រពៃណី ដោយបងតាជើងក៏បាននិយាយនេះសម្លៀកបំពាក់ខ្មែរយើងយើងគិតថាវាមិនដល់មួយលានដុំផងប៉ុន្តែបើសិនជាបងប្អូន ក្នុងមួយអាទិត្យបងប្អូនធ្វើការបងប្អូនពេលខ្លះយកអាអាមួយអាទិត្យបងប្អូនចំណាយ500បងប្អូនយកទៅទិញបៀមួយបៀមួយធុងបងប្អូនផឹកបានតែបងប្អូនមិនអាចសន្សំមួយអាទិត្យ100,000ដើម្បីទិញសម្លៀកបំពាក់ខោអាវបាននេះជាការមួយដែលវាផ្ទុយស្រឡះហ្នឹងហើយវាផ្ទុយស្រឡះដែលយើងជាខ្មែរយើងមិនសូវយល់ប៉ុន្តែបើតាមដែលខ្ញុំកណាសូមចូលវិភាគត្រង់កន្លែងនេះ ទី1មកដោយមកដោយសារគាត់ហ្នឹងគាត់មិនគិតថាមិនបានយល់ថាតម្លៃសម្លៀកបំពាក់ខ្មែរហ្នឹងវាមានតម្លៃលក្ខណៈថាពាក់ទៅហើយវាមាន ភាពថ្លៃថ្នូរគាត់គិតថាពាក់សម្លៀកបំពាក់ខ្មែរឃើញតែដែលដែលហើយវាគ្មានអីជាអស្ចារ្យមួយទៀតគាត់សំបីតកម្មវិធីភ្ជុំបិណ្ឌដែលយើងនិយាយនៅក្នុងពេលនេះអ្នកខ្លះទៅគាត់យល់អ្នកខ្លះទៅគាត់អត់យល់ ហើយអ្នកខ្លះទៀតគាត់យកកម្មវិធីជុំបិណ្ឌជាការជាកម្មវិធីជួបជុំគ្នាដើម្បីផឹកស៊ីរំច្រៀងអីជាដើមនេះវាคล้ายទៅជាទំនៀមទម្លាប់មួយដែលយើងបដូរអំពីហៅថាទ្រឹស្ដីពុទ្ធសាសនាទ្រឹស្ដីរបស់ដូនតារបស់យើងមកคล้ายជាទ្រឹស្ដីទៅជាផ្លូវអបាយមុខវិញនេះជាលក្ខណៈដែលយើងទាំងអស់គ្នាហ្នឹងគួរតែគិតពិចារណាមកវិញចំពោះការស្លៀកសម្លៀកបំពាក់ប្រពៃណីទំនៀមទម្លាប់ខ្មែររបស់យើងអានេះវាជារឿងមួយដ៏សំខាន់ណាស់ យើងអាចចំណាយលុយប្រើប្រាស់ទិញឧបករណ៍ទិញរបស់របរចាយវាយបានប៉ុន្តែបើសិនជាយើងស្រឡាញ់យើងជឿជាក់យើងស្គាល់នៅអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់យើងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចំណាយប្រហែលជាមិនបាច់និយាយច្រើនមួយខែបងប្អូនប្រសំសន្សំតែ50,000អញ្ចឹងបងប្អូនសន្សំមួយឆ្នាំពេលខ្លះបងប្អូនអាចទិញបានអាវមួយឯងវាបែបហ្នឹងអានេះជាកិច្ចដែលយើងទាំងអស់គ្នានឹងចាំបាច់ត្រូវតែធ្វើព្រោះយើងនឹង ជាខ្មែរបើកាលណាយើងនឹងជាខ្មែរហើយយើងមិនបានយល់យើងមិនអោយតម្លៃលើសម្លៀកបំពាក់ប្រពៃណីបនដូនតារបស់យើងទេអានេះវាបង្ហាញថាយើងនឹងប្រៀបដូចជាខ្មែរប៉ុន្តែបែរជាប្រែនេះភ្លេចកំណើតអញ្ចឹងសំខាន់បំផុតត្រង់កន្លែងនេះហើយចំពោះដែលខ្ញុំកណា ចាប់អារម្មណ៍កន្លែងត្រង់បងថាគឺគាត់និយាយកន្លែងវត្តច័ន្ទរង្ស័យអានេះយើងមិនមែនថានិយាយទៅយើងមើលងាយប្រមាថទៅដល់ពុទ្ធសាសនាទេគឺនិយាយចំពោះបងប្អូនខ្មែរយើងមួយចំនួន ដែលពួកគាត់នឹងមិនបានយល់អំពីប៉ុនពីទៀនមែនពីបែបហ្នឹងគឺរដូវប៉ុនដូនតានេះបើសិនជាមិន COVID-19 នេះគឺជ្រៀតជ្រែកគ្នារំអាវខ្លីខោខ្លីពាក់មុខពាក់ដួននឹងពេញតវត្តហើយគ្មានណាតិចណាដែលអ្នកដែលពាក់ពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីទៅថ្វាយបង្គំព្រះធ្វើប៉ុនសុទានគឺពួកគាត់ដែរវង្វេងមិនថាវង្វេងគ្នាទៅតាមលក្ខណៈដែលជឿនលឿន ហ្នឹងថាខ្ចីមុខរបស់គេមកពាក់ប៉ុន្តែវាភ្លេចថាខ្លួនឯងមានសក់នៅពីក្រោមមុខហ្នឹងទៀតអាសក់ហ្នឹងមិនន័យថាយើងហ្នឹងមានវប្បធម៌មានប្រវៃណីរបស់យើងដែរពេលខ្លះទៅអាខោអាវសម្លៀកបំពាក់ហ្នឹងយករបស់គេមកពាក់អាភ្លេចគិតថាខ្លួនឯងជាតិសាសន៍របស់យើងហ្នឹងមានទំនៀមទម្លាប់ប្រវៃណីដូចជាយាយយាយនៅខាងខាត់កណាជាពិសេសខាត់មាត់ជ្រូកនៅមានតែហៅថាវប្បធម៌ចាស់ចាស់គាត់ស្លៀកក្បិននិយាយរួមខេត្តឃ្លៀងខេត្តត្រាវិញខេត្តប្រះត្រពាំងឬក៏ខេត្តផ្សេងផ្សេងគឺ មិនសូវឃើញពួកគាត់នេះស្លៀកក្បិនទេមានតែនៅខេត្តមាត់ជ្រូកដែលយាយយាយគាត់ស្លៀកក្បិនហើយពាក់កំបិតអាកំបិតណាអាកវលពីដើមដូចកវលណាណាហ្នឹងហើយគ្រូហើយអាចងក្បិនហ្នឹងគឺពួកគាត់នៅឆ្លៀកជាពិសេសខែនឹងទៅបន់ទៀនណាគឺពួកគាត់ឆ្លៀកឲ្យរៀបរយស្អាតឃើញយើងគួរឲ្យពេញចិត្តនេះជាការសម្លៀកបំពាក់មួយដែលពួកគាត់ឆ្លៀកឲ្យក្មេងចំនួនក្រោយឃើញថាពួកគាត់ធ្វើបែបហ្នឹងទៅវាជាលក្ខណៈល្អជាវិស័យនៅក្នុងការអភិរក្ស វប្បធម៌ដែលជាសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនបែបហ្នឹងទៅក្មេងចំនួនក្រោយឃើញចំណាប់អារម្មណ៍អាជីអាក្មេងចំនួនក្រោយគាត់ចំណាប់អារម្មណ៍ហើយយាយតាហ្នឹងគាត់ពង្យល់ទៀតដល់ពេលអាក្មេងហ្នឹងវាធំឡើងវាចាស់ទៅវានឹងទិញក្បិនយកមកស្លៀកទៀតណោវាបែបហ្នឹងដល់ពេលវាតតគ្នាបែបហ្នឹងយ៉ាងណាមិញដូចជារឿងសម្លៀកបំពាក់ប្រពៃណីក៏បែបហ្នឹងដែរសំខាន់បំផុតគឺអ្នកដែលយើងទាំងអស់គ្នាដែលយើងមានសមត្ថភាពហើយយើងត្រូវតែធ្វើជាគំរូ ហើយដូចបងថាត់គើងមិនណាគាត់និយាយឲ្យខ្ញុំកណាដើម្បីបានចេះដឹងជាងមានឱកាសក្នុងការផ្សាយផ្ទាល់ដើម្បី live បញ្យល់បងប្អូនជាងប៉ុន្តែមួយរយៈនេះដោយសារ Facebook ហ្នឹងវាត្រូវគេដូចវាគេចូលជ្រៀតជ្រែកមិនចូលផ្សាយផ្ទាល់ហ្នឹងអវល់តែដាច់ហ្នឹងវាបែបហ្នឹងវាធ្វើឲ្យមានការរអាក់រអួលច្រើនអញ្ចឹងទៅវាប្រមាថណាស់បើនិយាយទៅខ្មែរយើងនៅ ទីនេះទីមួយគិតជ្រួតជ្រួលតាមគ្នា តាមគ្នាណាតាមទាំងដែលមិនយល់តាមទាំងដែលមិនបានសួរនាំចេះតែធ្វើតាមគ្នាទៅ ឮថានឹងបនដូនតាបនដូនតាដល់ពេលមែនតើគាត់មិនបានសែនដូនតាមិនបានជួយមេដាបិតាមិនបានទៅវត្តទៅអីហ្នឹងបនដូនតារបស់គាត់ហ្នឹងគឺបនដូនតាអបាយមុខអបាយមុខនេះគឺមិនន័យថាពួកគាត់ហ្នឹងជុំគ្នាផឹកស៊ីស្រីយីអូនបងរំលេងសបាយហ្នឹងវាคล้ายទៅជាផ្លូវអបាយមុខបនដែលដូនតាយើងបង្កើតមកហ្នឹងគឺសម្រាប់ឲ្យយើងទាំងអស់គ្នានេះជួបជុំគ្នាធ្វើបនសុនទាន មិនន័យថាពីមុនមកវាវែងឆ្ងាយដូចខ្ញុំកណានិយាយក្នុងខាងដើមអីមិនន័យថាគេធ្វើបន់ហ្នឹងវាវាច្រើនឆ្ងាយដល់ពេលឥឡូវគេកាត់បន្ថយអនុសល់កន្លះខែដល់ពេលកន្លះខែគេកាត់បន្ថយអនុសល់មួយថ្ងៃភ្ជុំធំភ្ជុំធំគឺបិណ្ឌថ្ងៃថ្ងៃ15រោចខែបក្សរបត់នេះឯងគឺសម្រាប់ឲ្យយើងទាំងអស់គ្នានឹងបានយល់ឲ្យច្រើននៅក្នុងថ្ងៃនេះយើងជួបជុំគ្នាយើងអឺនៅផ្ទះយើងសមាទានសិលក៏យើងញ៉ាំងចិត្តរបស់យើងនឹងឲ្យល្អហើយយើងមើលអំពីការផ្សាយនៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់ តែអ្វីដែលសំខាន់គឺខ្ញុំកណាចង់ចូលរួមត្រង់ចំណុចកន្លែងហ្នឹងគឺនិយាយអំពីសម្លៀកបំពាក់ន័យថាសម្លៀកបំពាក់ហ្នឹងក៏ក៏វាជាអត្តសញ្ញាណមួយដែរដែលយើងបង្ហាញអំពីភាពថ្លៃថ្នូរមានន័យថាសម្លៀកបំពាក់ខ្មែរវាបង្កប់ដោយអត្តន័យទី1ខ្មែរយើងចាស់ចាស់គាត់ទៅវត្តគាត់ស្លៀកអឺទោះបីគាត់ស្លៀកស ប៉ុន្តែគាត់បើគាត់សគឺគាត់សទាំងអស់មិនន័យថាគាត់បង្ហាញថាអសហ្នឹងគឺវាជាចិត្តវាបរិសុទ្ធជ្រះថ្លាដោយបងថាគឺនិយាយមិញហ្នឹងតាមពិតវាមានពីរន័យមែនសហើយនឹងខ្មៅឲ្យបនតំណាងឲ្យសេចក្តីបាបនិងបនប៉ុន្តែមួយទៀតចំពោះអ្នកដែលពួកគាត់គ្មានលទ្ធភាពគ្មានលទ្ធភាពដែលអាចទិញសម្លៀកបំពាក់ថ្លៃបានណាប៉ុន្តែបងប្អូនយើងថាកុំអាលអន់ចិត្តមិនន័យថាយើងត្រូវតែទៅវត្តសិន អាសម្លៀកបំពាក់ហ្នឹងប៉ុន្តែបងប្អូនត្រូវតែគិតមិនមែនថាមិនអោយបងប្អូនគិតទេយើងត្រូវតែគិតប៉ុន្តែយើងត្រូវតែយល់អំពីវប្បធម៌របស់យើងសិនយើងខំទៅធ្វើបន់អាជាពិសេសគឺទៅធ្វើបន់ហើយយើងនឹងយល់ហើយយើងនឹងទិញសម្លៀកបំពាក់ហ្នឹងសន្សំលុយទិញម្ដងតិចម្ដងតិចសុំកុំថាអីខ្ញុំបច្ចុប្បន្នខ្ញុំក៏មានតែសម្លៀកបំពាក់អាវសខោសហើយកម៉ាកសែអីធម្មតាខ្ញុំមិនទាន់បានរៀបចំយកសម្លៀកបំពាក់ខ្មែរដែរប៉ុន្តែប្រហែលជាហើយដូនតានេះខ្ញុំនឹងជាវរបស់បងថាត់គឿងដើម្បីយកទៅពាក់បនកឋិនទៀត ពិបាកហ្នឹងដោយសារទីមួយខ្ញុំសមាទានអបសតសិលខ្ញុំថាចង់តែពាក្យពាក់សស្លៀកសដើម្បីបង្ហាញអំពីសិលរបស់យើងនេះគឺយើងរក្សាសិលវិបាកហ្នឹងប៉ុន្តែចំពោះបងប្អូនជាយុវជនជាយុវវ័យឬក៏ជាថាអ្នកនៅយើងដើរជាច្រើននេះគឺបងប្អូនគួរតែក្នុងរដូវកាលបន់ទៀនហ្នឹងយើងបង្ហាញនៅសម្លៀកបំពាក់ប្រពៃណីរបស់យើងនេះឲ្យកាន់តែច្រើន ដើម្បីឲ្យគេនឹងឃើញមកអូថាខ្មែរយើងនេះទូបីគាត់នៅទីនេះក្តីដោយសារ Covid ក៏ដោយក៏ពួកគាត់លេងខំស្លៀកសម្លៀកបំពាក់ខ្មែរហ្នឹងឲ្យបង្ហោះនៅក្នុងបណ្ដាញសង្គមដូចជាបងថាត់គឿងឃើញមួយរយៈហ្នឹងគឺគាត់បានពាក់ជាកៅអៅប៉ាក់កៅអៅប៉ាក់ហ្នឹងគឺកៅអៅបែបខ្មែរយើងសម័យក្រោយហ្នឹងសម័យចក្រមុខមកហ្នឹងគឺពាក់ហើយគឺឃើញនោះវាលេចធ្លោហើយឈោសំពះបំណំ បូជាឬក៏សែនថ្វាយបែបហ្នឹងអញ្ចឹងនេះជាវាបង្ហាញនៅអត្តសញ្ញាណរបស់យើងជីវធម៌មួយដ៏អស្ចារ្យដែលហើយយើងចង់បំភ្លឺទៅដល់អ្នកចំនួនក្រោយហើយចំពោះអ្នកដែលពួកគាត់មិនទាន់មានលទ្ធភាពពាក់កៅអៅឬក៏មិនទាន់មានលទ្ធភាពដើម្បីត្រៀមថាពាក់កៅអៅប្រពៃណីបងប្អូនត្រូវតែត្រៀមចិត្តជាមុនត្រៀមចិត្តហ្នឹងគឺត្រៀមចិត្តណាដើម្បីឲ្យយើងនេះសុខសុខនៅក្នុង វប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់យើងយើងកុំសុបនឹងវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់គេគឺយើងសុបនឹងឲ្យច្បាស់ថាវប្បធម៌ប្រពៃណីរបស់យើងនឹងវាមានតម្លាភាពវាមានគុណភាពមានផលប្រយោជន៍ដែលបង្ហាញអំពីណាមានតម្លៃដែលបង្ហាញអំពីទ្រឹស្ដីនិងគេដំណើររបស់យើងនេះជារឿងមួយដ៏សំខាន់បំផុតហើយខ្ញុំកណាក៏សូម អរគុណអរគុណព្រះអង្គគ្រូសំរិនណាស់ហើយក៏បានចូលរួមយ៉ាងច្រើនជាពិសេសដូចជានៅខាងនិគមថ្កូវដោយព្រះអង្គគ្រូសំរិនព្រះអង្គបាននិយាយមិញជាពិសេសនៅខាងនោះទី1ដោយសារព្រះសង្ឃជាប្រចាំអធិការឬក៏គ្រូគ្រូឬក៏អ្នកគ្រូដែលគាត់ជាអ្នកដែលចេះដឹងហើយក៏គាត់ធ្វើជាគំរូអាជីសំខាន់បំផុតគឺមានមនុស្សធ្វើជាគំរូបើមានមនុស្សធ្វើជាគំរូល្អហើយអាជីក្មេងចំនួនក្រោយនឹងធ្វើជាគំរូល្អតាមយើងដូចយើងដូចជាបច្ចុប្បន្ននេះខ្ញុំកណា ជាមួយបងថាត់គឺនេះជាយុវជនប៉ុន្តែខ្ញុំកណានឹងខំទាំងអស់គ្នានឹងខំធ្វើជាគំរូអញ្ចឹងបើកាលណាជាគំរូអញ្ចឹងក្មេងចំនួនក្រោយវានឹងចាប់តាមយើងវានឹងសិក្សាតាមយើងវានឹងអាចធ្វើតាមយើងបានអានេះសំខាន់បំផុតអញ្ចឹងពីបុរាណណាសំខាន់ណាទៅដល់ណាធ្វើជាមនុស្សគំរូមិនមែនគំរូនេះគឺមានច្រើនទី1ទាំងការចោលសម្រាមទាំងការនិយាយស្ដីទាំងការប្រើប្រាស់ទាំងការដឹកនាំទាំងនិយាយរំវិទូទៅគំរូនេះគឺគំរូល្អតែជាផ្នែកនៃគុណធម៌អញ្ចឹងបើកាលណាបានផ្នែកនៃគុណធម៌គឺបានយល់ច្រើន ហ្នឹងហើយឥឡូវខ្ញុំកណាសូមចូលរួមចំណែកតែប៉ុណ្្នេះណាអរគុណណាបងសារ៉ាត់បានរៀបរាប់បានល្អគួរជ្រះថ្លាណាអូខេហើយនឹងសូមជូនដំណឹងថាបើទោះបីយ៉ាងណាក៏ដោយកុំកុំគិតថាថ្លៃពេកអីយើងអាចជួយជាវគ្នាជួយប្រើរបស់របរខ្មែរណាអូខេឥឡូវយើងបែរមកជួបជាមួយនឹងសំណួរវិញបងអូនគឿងជួយមើលសំណួរភាសាវៀតណាមអីខ្លះអីខ្លះលោកបងអត់ចេះមើលទេអឺ មើលខាងក្រោមនោះខាងលើថាថៃយងឯងសួស្ដីលោកគ្រូជីវិតខ្មែរក្រោមអូសួស្ដីជាមួយនឹងសារ៉ាត់ហើយមួយទៀតគង់ពិសិដ្ឋហ្នឹងហើយសួស្ដីលោកគ្រូទាំងពីរអង្គអលោកគ្រូពីរអង្គខាងលើហើយមួយទៀតពិសិដ្ឋអ៊ីមកុងអេខិនខិនខានលីខានលីអានអីគឹងមើលនេះមើល Unmer Unmer team Unmer team អីគេមើលមើលជួយមើលមើលអានេះចង់អុយគ្រឿងបើកបើកបើកមើលមើលអាអាហាងកាត់ខោអាវខ្ញុំខ្ញុំពីប្របពីប្របថាទូរស័ព្ទពុកមកប្រើ Facebook នឹងពុកមក live ពុកមកនិយាយគ្នាហ្នឹងបើបើខ្ញុំអត់មាន Facebook អត់មានទូរស័ព្ទមើលឯងទូរស័ព្ទណោះវាមិនហ្នឹងវាឆប់មកខ្ញុំខ្លារបងអត់សូវចេះអានទេអើ កន្លែងនេះគេចង់សំណូមប្រឲ្យបងអូនគ្រឿងបើការកន្លែងគេហៅដេកាតាមការខោអោខ្មែរណាអូឲ្យបងអូនគ្រឿងដេហ៎ហ្នឹងហើយឲ្យចេះឲ្យចេះដេហ៎ចេះកាត់ហ៎ឲ្យចេះដេអានឹងបើតាមនោះឯនឹងគេគេគេមានណាកានេះធ្វើចេញប្លង់ធ្វើអាគំរូព្រោះអាហ្នឹងវាម្យ៉ាងដែរតាមតាមសំណងពោរបស់ គេហ្នឹងគឺបងអូនគ្រឿងគួរតែចេះអាហ្នឹងហ៎ ពីព្រោះអាហ្នឹងអាបាទបាទអានោះចូលមកឆ្លើយខាងសំណួរហ្នឹងគាត់ថាពីព្រោះអារៀនយើងការស្ដាប់ប្រាក់ខខ្មែរហ្នឹងស្ដាប់ប្រាក់ខខ្មែរហ្នឹងគឺជាមានបត់ត្រូវតែមានរៀនមកអាហ្នឹងបាត់ពិសូចមកពីព្រោះអាខខ្មែរមិនមែនដូចជាអាខយើងបាក់ធម្មតាទេពួកមានអូពិបាកដូច្នេះបិណ្ឌបិណ្ឌថាយើងកាត់មិនបានបើយើងបើខាងអនបានហ្នឹងបិណ្ឌខ្ញុំកណ្ណាហ្នឹងបិណ្ឌទៅយកយកមកពីស្រុកខ្មែរយកមកលុកហ្នឹងយកមកលុក បាទហ្នឹងហើយដល់ពេលបើយើងយើងអាហ្នឹងអាកខ្មែរប្របាកណាប្របាកាត់ពីប្រុសរងថ្ងៃហ្នឹងអឺខ្ញុំកណាហ្នឹងមានសម្បត្តិនោះសម្បត្តិដល់ប្រហែលជាង20ក្បាលដើម្បីថាឲ្យយួនជួយកាត់ដើម្បីយើងលុកនៅបានទៅខាងខាងមុខហ្នឹងនៅយើងឃើញប្រាប់វានៅវាមិនចង់ចេះកាត់ផងណាអានឹងជាជាងកាត់ណា ប៉ុន្តែនៅខ្ញុំយកសម្បត្តិមកច្រើនណាសម្បត្តិត្រៀមនឹងបណ្ឌខណ្ឌនឹងយកមកច្រើនណាយកមកជាង20ក្បាលសម្បត្តិដើម្បីយើងកាត់ជាស្រាំប្រាក់យើងឲ្យគាត់ជួលបើថាគាត់គាត់ជ្រាវតែយើងឡុកបើថាគាត់ជួលក៏បានដែរអញ្ចឹងណាអូខេអញ្ចឹងមិនអីទេចាំរៀនថែមគង់ពិសិដ្ឋហើយមួយទៀតពិសិដ្ឋអ៊ីមកុងអ៊ីមកុងត្រូវហើយរសាវប្បធម៌អរិយធម៌ អឺអរិយធម៌ជាម្ចាស់ស្រុកនៅលើទឹកដី កំណើតរបស់យើង ពិតប្រាកដណាត្រឹមត្រូវហើយយើងយកថែរក្សាយើងនៅក្នុងស្រុកកំណើតរបស់យើងយើងត្រូវថែរក្សាប្រពៃណីរបស់យើងណាហើយមួយទៀតងាផុងផុងងាងាផុងណាខ្ញុំសូមធ្វើម៉េចសូមធ្វើម៉េចឲ្យខោនេះចេញដល់ចេញឲ្យឲ្យបានច្រើនហើយលក់ដំឡៃថោកថោកឲ្យបាន ឲ្យប្រជាពលរដ្ឋឲ្យប្រជាជនយើងបាន គ្រប់រូបអឺព្រោះ30ដុល្លារមើលចាំតិចបិទបណ្ដាជើងនេះសិនវាឡនអឺធ្វើម៉េចធ្វើម៉េចបានមើល30ដុល្លារបងបងប្អូន ខ្មែរយើង មិនហ៊ានលះបង់ទេខ្ញុំសូមធ្វើម៉េច បានមានវិធីណាដើម្បីឲ្យបងប្អូនចាប់អារម្មណ៍ឲ្យបានច្រើនទៅមានបងប្អូនតិចគេពេញចិត្តយើងធ្វើម៉េចឲ្យយល់ពីព្រោះយើងតែសិក្សាខ្លួនឯងខ្លះហើយបាទបាទជំរាបនឹងខ្ញុំសាសុំដល់ស្អែមសាទៀតពីប្រុសអាអាខ្ញុំកណាហ្នឹងពេលលើកមុនពេលទៅចាប់ដើមលុកមិនដបូងហ្នឹងគឺវាកាត់ទុនឯពីប្រយ៉ាល់ហ្នឹងគេហៅថាយ៉ាល់ញាតពីប្រយើងយកមកខ្ញុំកណាយកមកហ្នឹងអា អាមួយអញ្ចឹងវា5 10រៀលហើយ15 10រៀលអានឹងឲ្យដៃគីឡូយើងយកត្របន្តឡា5 10រៀលអានឹងយើងលុកចេញមកហ្នឹងបានតែ20រៀលក្នុងអាមួយហ្នឹងយើងចំណេញបានអា5រៀលហើយ5រៀលហ្នឹងការលុយសោះហុយផ្ញើហ្នឹងវាចឹងចិត្តអស់ប៉ះកណ្ដាលហ្នឹងទៅហើយដូច្នេះអត់មានសោះខ្ញុំលុកបានលុកថ្លៃតែកន្លែងកន្លែងដែលផ្សេងផ្សេងគេលុកថ្លៃហ่ะកន្លែងផ្សេងផ្សេងគេលុកថ្លៃដល់ពេលកន្លែងខ្ញុំកណ្ដាលហ្នឹងទៅជួលឲ្យជួលខ្លះទៅដាក់សកលបំផុតហ្នឹងជួលតែ100 100លុយដងហ្នឹង អឺខ្លះតែ100ដុល្លារខ្លះតែ150អត់មានហ្នឹងជួលដល់200ផងហើយដល់ពេលលុកវិញហ្នឹងលុកចេញហ្នឹងមានខ្លះហ្នឹងមិនដល់ដល់30%ទេបើឲ្យកូននារីបើឲ្យកូននារីហ្នឹងតែយ៉ាល់ញៀតហ្នឹងពេកហ្នឹងទៅ30%ហ្នឹងលុកយកទុនមកវិញតែពីប្រុសគេបោះពេលពេលស្រុកខ្មែរហ្មងហ្នឹងវា30%ហើយដល់ពេលលុយសុយយើងដឹកជួលហ្នឹងទៀតថ្លៃហ្នឹងទៀតដូច្នេះហ្នឹងតម្លៃអត់មានលុកថ្លៃទេក្នុងមក complain ហ្នឹងខ្ញុំក៏អាចចំណេញបានជនខ្លះទៅបាន 5រៀលចឹងគាត់តែបាន10រៀលតែប៉ុណ្្នឹងឯងគេបានចំណេញប៉ុន្តែបើដូច្នេះមិនខ្ញុំនិយាយថាខ្ញុំខ្ញុំនឹងរៀបចំអាទិញសម្បត្តិវិញទិញសម្បត្តិហើយដល់ហើយឲ្យជាងហ្នឹងគេកាត់ទៅដើម្បីឲ្យធូរថ្លៃយើងដល់ឲ្យគាត់ធូរថ្លៃបន្តិចដើម្បីឲ្យវប្បធម៌យើងនឹងឲ្យបានច្រើនហើយឲ្យបានឲ្យតពីថោកហ្នឹងក៏ទីបានច្រើនដូច្នេះជាការដែលយើងមើលឃើញថាហ្នឹងឯងមកមកអាវមួយ30រៀលឬមួយ25រៀលហ្នឹងយើងថាมันថ្លៃដែរប៉ុន្តែដល់ដូចជាប្រៀបទៅគ្រូគាត់ហ្នឹងក៏ថ្លៃមែនពីព្រោះគាត់តែអាវស្មីមួយអញ្ចឹង វាដល់ពី400ពាន់ហ្នឹងគាត់គិតថាបានថាថ្លៃមែនពីប្រហែលធ្វើមិនបានពីប្រហែលរញអោផងខ្មែររបស់យើងមានតម្លៃថ្លៃចឹងមិនមែនថាពួកខ្ញុំនឹងអូខេហ្នឹងហើយថៃរ៉ៃញ៉ិនណាថៃរ៉ៃញ៉ិន